នេះឈ្មោះម៉ាជាខេងខ្ញុំកណាមានសំណួរសួរដូចគុណខ្ញុំកណាដឹងថាម្នាក់នឹងបោកប្រាស់ភូតកុហកគេ ហើយ គេមកចង់វៃពេលនោះខ្ញុំករណា ជួយតើករណា ជួយអ្នកបោកប្រាស់គេនឹងតើមាន បាបទេគុណម្ចាស់អាចមានហើយនឹងគ្មាន មួយមានបាបមួយកើតបុណ្យជួយមនុស្សខូចក៏ប៉ុន្តែ ជួយដោយកើតបុណ្យក៏មានជួយដោយកើតបាបក៏មានបើយើងជួយមនុស្សខូចដោយការពារមនុស្សខូចមនុស្សខូចនឹងឧទាហរណ៍ថាជាញាតិរបស់យើងជាក្រុមរបស់យើងយើងដឹងតែខូចយើងនៅជួយព្រោះអាហ្នឹងបាក់របស់យើងអាហ្នឹងខ្ញុំអៀងបានជួយទៅ ឬម្យ៉ាងទៀតមិនមែនជាបពពួកអីទេយើងគ្រប់គ្រងមនុស្សខូចហ្នឹងឲ្យគាត់បានមានជីវិតដើម្បីទលួចគេទៀតក្នុងន័យហ្នឹងឲ្យគាត់រស់ទៅ ដើម្បីឲ្យគាត់បានប្លន់គេក្រោយក្រោយទៀតទៅប៉ុន្តែបើចិត្តយើងវាខ្ពស់យើងគិតថាអូជីវិតសត្វលោកណោះហេតុតែល្ងងហេតុតែតល់ច្រករោផ្លូវល្អមិនឃើញ ដើរឆក់ដើរកដៀតគេឥឡូវត្រូវគេវាយគេដំអញ្ចឹងយើងក៏ជួយទៅអាណិត ជួយដោយអាណិត មិនអោយរងតន្តកម្មហ្នឹងបើជួយដោយអាណិតអញ្ចឹងបាបមិនកើតហ្នឹងគ្រាន់ជួយមិនប៉ុន្តែមិនជួយឲ្យឲ្យធ្វើអាក្រក់ទេគ្រាន់តែជួយថាងកំវៃអី ចាប់ទុកទៅចាំឲ្យប៉លិសមក ចាំគេយកទៅសាកសួរតាមរឿងបោះច្បាប់ចោះណាជួយអញ្ចឹងមិនមែនជួយឲ្យទៅខូចគាត់ជួយថាវ័យវាខុសនិយាយរួមទៅមែនតើប្រជាជនអត់មានសិទ្ធិវ័យទេនៅស្រុកគេបើសិនជាអញ្ចឹងអ្នកវាយចោលនឹងជាប់គុកហ្នឹងស្រុកយើងមិនដឹងមិនដែរច្បាប់ស្រុកនេះដូចក៏ប្លែកណាជួនកាលចោលចូលលួចផ្ទះជួនកាលវាចូលតាមពអួច ស្រាប់ទៅវាដួលមុតកញ្ចក់យ៉ាចោលទៅប្តឹងព្រោះថាចូលផ្ទះយើងនឹងលបោះតាមពិតវាមកលួចទៅណាប៉ុន្តែដោយសារចូលផ្ទះយើងលបោះវាទៅប្តឹងយើងមានរឿងមួយចោលហ្នឹងទៀតយើងមានកំភ្លើងក៏មិនគ្មានសិទ្ធបាញ់ចោលទេច្បាប់នៅអាមេរិកអីវ៉ាន់ណាតែឃើញចោលបាញ់ចោលអត់បានទេគឺថាគេធ្វើលួចរបស់ឯងទៅបាញ់សម្លាប់គេមានទោសហ៎ហ្នឹងហើយ ប៉ុន្តែយើងដោយសារច្បាប់យើងមិនដឹង ថាច្បាប់អីអាត្មាក៏មិនយល់ដែរស្រេចតែគេថាអញ្ចឹងទៅហើយថ្ងៃមុននោះឃើញបលិសទៅវៃខ្លួនឯងតែមកវៃទៅច្រឡំប៉ះលើមន្ត្រីនៅខាងស្អីនៅខាងអឺខាងគាត់នឹងដូចជាមន្ត្រីខាងអីផ្លិចហើយគេថតបានហ្នឹងកុំទៅថតបានកុំអីអត់ផោះតាំងទៀតឡានគាត់មិនជាអ្នកបុកគេផងហ្នឹងកាន់តែសង្ស័យចុះទៅដល់វៃគេបលិសអ្នកវៃត្មង នាំគ្រាវ័យគាត់ឡើងបែកមុខបែកមាត់គាត់ប្តឹងចឹងមិនថាញញៃយើងខ្វះការអប់រំខ្វះសិលធម៌យើងប្រយុទ្ធឲ្យតែស្អប់គ្នាលទ្ធផលនៃការប្រយុទ្ធឲ្យស្អប់គ្នាណាមួយច្បាប់យើងវាធូរលងផងហើយរាល់ថ្ងៃតាមសង្គមទាំងអស់ហ្នឹងអាត្មាឃើញការពន្យុះឲ្យស្អប់គ្នា ខ្លាំងជាងការរំសាយគំនុំខ្លាំងជាងការ ពន្យល់មនុស្សឲ្យសាបចិត្តស្អប់ហ្នឹងគឺយកអាភិបតាមកំតិចគ្នានោះធ្វើឲ្យមនុស្សក្តៅកំតិចមិនអស់បើសិនជាវ័យចោវ័យមនុស្សអាក្រក់អស់ហ៎គឺសំអស់យូរហើយព្រោះឃើញវ័យយូរហើយស្រុកយើងឃើញវ័យយូរហើយបន្តិចឃើញវ័យនេះតិចឃើញវ័យនោះតិចឃើញវ័យនេះវិញឃើញវ័យនោះកាលណាវាមិនរត់ជាប្រព័ន្ធច្បាប់ទៅធ្វើម៉េចវ័យមិនអស់ ហ្នឹងវ័យវាមិនអស់ទេព្រោះមនុស្សកាលណាមិនរស់នៅ ក្នុង សំណាញ់ច្បាប់វាចេះគិតថាអត់អីអាចរួចវានៅមានសង្ឃឹមអញ្ចឹងព្រោះយ៉ាងច្រើនជាប់គុកជាប់គុកតន្តិចដោះរួចនៅសង្ឃឹមអញ្ចឹងទៀតណាឬក៏ថាបើគេត្រូវវាយយើងរត់ឲ្យទៅរួចទៅគេវាយមិនតាន់វានៅតែមានសង្ឃឹមអញ្ចឹងអញ្ចឹងបានមនុស្សខូចនៅតែធ្វើអញ្ចឹងយើងថាទៅវាយចោលវាយអស់ទេ មកថ្វាសួរអ្នកទាំងអស់គ្នាវ័យអស់ដែរសង្គមយើងវ័យចោលអស់ដែរដល់អញ្ចឹងសង្គមអីវាមិនដូចសង្គមអាដេញរាប់ពាន់ឆ្នាំមុនអាដូចប៉អ៊ូតាំងអឺម៉ៃអញ្ចឹងហើយវាលែងមានច្បាប់លែងមានអីហ្នឹងហ្នឹងយ៉ាងច្រើនបើថាយើងនឹងយើងសហការជាមួយប៉ូលីសអីទៅបើតាមចិត្តអាត្មាចាប់ឲ្យតបានទៅកូនគេកូនយើង ពិតតែមនុស្សអាក្រក់ហ្នឹងវាអាក្រក់ជាងយើងមែនហើយបើយើងមិនបានទៅលួចគេទេវាវាអាក្រក់ឲ្យដល់ឆក់ដល់អីគេអញ្ចឹងបើគ្រាន់ថាវាកើតពីណាកើតតែពីមនុស្សដូចតែគ្នាហ្នឹងមនុស្សតែគិតខុសវាទៅធ្វើខុសអញ្ចឹងប៉ុន្តែហើយទៅថាងចាប់ឲ្យបលិសបន្តិចរួចវិញហ្នឹងថ្មថាទោះបីយើងវាយងាប់ក៏មិនអស់ចោលដែរឥឡូវបើចូលដល់ច្រកហ្នឹងឥឡូវថែមមិនទៀតយើងថាងតែចាប់ឲ្យបលិសបន្តិចរួចវិញហ្នឹង បើឥឡូវស្មើសួរថាអ្វីអស់ចោលអត់ធ្វើមិនអស់ទេមិនអស់ទេសារបើសិនជាយើង មិនរៀបច្បាប់ឲ្យបានរឹងមាំទេប្រជាជននឹងចេញមកប្រទេសឃើញចោលវៃឃើញចោលវៃនឹងវាមិនអស់ទេពោះពូចោលវានៅក្នុងចិត្តមនុស្សគ្រប់គ្នាចោលចោលស្អីមិនមែនមនុស្សទេណាចោលគឺពូចលោភៈទោសៈនៅក្នុងចិត្តហ្នឹងតែមនុស្សតាតល់មនុស្សតាត្រូវឆ្នាំញៀនវែងស្មារតីធ្វើហើយវ័យណារៀង បើមនុស្សអត់ត្រូវឆ្នាំញៀនវាមិនសូវអីឡើយខ្លះសិតត្រូវឆ្នាំញៀននឹងឲ្យទៅវៃមិនរៀងទៅត្រូវឆ្នាំញៀនវែងទៀតឯងសួរទៅទៅវៃអស់វៃមិនអស់ទេថាវៃមិនអស់ទេថាហ្នឹងកុំឲ្យវាអីណានៃទៀតថាវៃមិនអស់ទេវៃមិនអស់ទេវៃមិនអស់ទេចឹងបើយើងគ្រាន់តែជួយ ត្រឹមអនុគ្រោះប៉ុណ្ណឹងហើយទុកឲ្យច្បាប់ចាត់ចែងបានបន ឧទាហរណ៍ឲ្យវាកាន់តែច្បាស់ដូចនៅស្រុកនេះឬក៏នៅស្រុកបារាំងអីអាត្មាទៅលើញាតិញោមនិយាយចោលប្លន់គេហ្នឹងគេបាញ់លបោះដៃរត់រត់រត់មកដល់ទីពេទ្យតែចូលដល់ពេទ្យអត់មានណាធ្វើបាបបានទេពេទ្យយកទៅព្យាបាលសិនព្យាបាលហើយគាត់កំណត់ហេតុឲ្យបលិសជាហើយឲ្យបលិសយកទៅកាត់តាមច្បាប់ប៉ុន្តែគណៈលបោះពេទ្យព្យាបាលសួរថាពេទ្យហ្នឹង មានបាបដែរបាបស្អីពេទ្យមានទូនាទីសង្គ្រោះសង្គ្រោះអីមិនសង្គ្រោះចោលទេសង្គ្រោះមនុស្សលបួសអត់មានពាក្យចោលនៅក្នុងហ្នឹងឯងឃើញទេសង្គ្រោះមនុស្សលបួសឲ្យជាប៉ុន្តែបើមនុស្សនឹងមានទោសអត់អាចទៅណាបានទេគាត់កំណត់ហេតុឲ្យប៉ូលីសឃើញអញ្ចឹងជួយបានបនជួយចឹងជួយត្រឹមតែឲ្យជាលបួស ជាលបួសហើយគេឲ្យយកបលិសទៅធ្វើតាមច្បាប់ត្រូវជាប់គុកមួយជីវិតក៏ជាប់ទៅជាប់មិនជាប់ទៅអាហ្នឹងវាជាសិទ្ធិរបស់ច្បាប់ហើយលែងជារឿងនៅក្នុងវិស័យរបស់គេហើយប៉ុន្តែអាត្មាឃើញវីដេអូវ័យចោឆក់ចោអីហ្នឹងវាមែនហើយតែចោឆក់ជួនកាលវាប៉ះទៅវាដួលទៅមានអ្នកស្លាប់អ្នកអីដោយសារចោឆក់អីចឹងមែនហើយប៉ុន្តែខ្លាំង គ្រាន់តែលួចលួចវាមិនដល់ថ្នាក់ស្លាប់ឯប៉ុន្តែដុំគ្នាវ័យចោលនឹងនិយាយពីអាដុំអត់ទៅវ័យក្បត់ភូភូភូថ្មមើលទៅថ្មថាថ្មខ្លាចមនុស្សទាំងអស់នឹងខ្លាចជាងចោលទៀតមនុស្សតាំងចិត្តធ្វើចោលមកលួចថ្មហ្មងបើងាយស្លាប់ថ្មដែរប៉ុន្តែអ្នកទាំងអស់គ្នានេះឲ្យទៅលឺថាចោលមិនបានហ្មងចិត្តនឹងក្តៅដូចឆេះពីណាពីណីមកអញ្ចឹងអញ្ចឹងទៅសាហាវហងៃនោះថ្មញើត គាត់ថាដើរតែឯងទៅអាណានៅស្រុកយើងនោះណាស្រែកថាអាត្មាចោលអីបើក៏ពិតដែរមិនបាច់ទៅលួចទេឲ្យគេស្រែកថាហ្នឹងចោលអាណាមកមិនដឹងអីវៃពូមានវៃច្រឡំតញឹកហ្នឹងហើយមេគាស្អីមេគាយើងយើងដើរតាមពុទ្ធមេគាសន្តិភាពមេគាអីប៉ុន្តែថាយើងរងថ្ងៃយើងប្រយុទ្ធឲ្យទៅវៃហើយមើលអ្នកសៀអញ្ចឹងទៅវៃទៅដាក់ទៅសំតងាប់ហើយ ចិត្តអីហ្នឹងយើងមើលបើនៅនឹងជាកូនយើងយើង ថាចឹងដែរស្មានតែកូនយើងអត់ធ្វើចោលឯងអ្នកទាំងអស់គ្នាទាំងឡាយបង្កើតកូនម្នាក់2 3មកទាំងអស់គ្នាហ្នឹងដែលថាអាត្មានិយាយកាន់ជើងចោលច្បាស់ទេថាកូនយើងនឹងមិនធ្វើចោលមិនប្រកាសទេណាហើយទៅវាយវាយទៅឃើញមុខកូនយើងស្រែកទៀតអត់អកតៈធោពេញនៅក្នុងចិត្តរបស់យើងហ្នឹងមិនបាច់ទៅរកពីណាអកតៈទេ អសាកឹមសាមខ្សោមសួរថារកស៊ីចេះតែខាតទៅធ្វើកូនណាចេះតែមាន ចិត្តខឹងច្រើនទោះបីជា ក៏ណាដឹងថាទោសៈវាជាអកុសលវិបាកយ៉ាងណាក៏ដោយតើឲ្យកណា ធ្វើយ៉ាងណា ដើម្បីជីករំលើងទោសៈបាន បើកណាត្រូវតែប្រឹងរកដើម្បី ក្រពះក្នុងគ្រួសារខឹងនឹងវាមានធម្មតាអញ្ចឹងបុត្រជនបើមិនអោយចេះខឹងមានតែព្រះអនាគាមីបុគ្គលនឹងត្រូវទទួលស្គាល់មួយតែខឹងនឹងណា អ្នកទេសនានឹងក៏ដោយអ្នកកំពុងពយល់គេថាខឹងនឹងវិញចេះវិញចុះក៏នៅតែចេះខឹងដូចតែគ្នានឹង ទទួលស្គាល់អញ្ចឹងសួរថ្មរាល់ថ្ងៃចេះខឹងថាចេះនឹងសាក់ឥឡូវតទេតេចាប់ថ្មទៅប្រស្រាត់ស្បងលេងអីចឹងទៅឆឹកទឹកលឹកលេងចឹងទៅខឹងដូចតែគ្នាហ្នឹងលោកគ្រូធរណាកំពុងទេទេថាមិនខឹងមិនខឹងចាប់ទៅប្រស្រាត់ដើមហ្នឹងថាឡើងចេះខឹងហ្នឹងណា សាក់ទៅអាហ្នឹងខឹងខឹងអើកលែងថ្មប្រាប់ចឹងមុនហើយ គេទប់បានមិនដឹងណាគាត់ធ្វើរឿងអីផ្សេងមកឲ្យដឹងខ្លួនមើលនឹងទេទៅទៅវៃក្បាលលេងមើលប៉ិនមិនឲ្យទៅប្រមាថអញ្ចឹងប៉ិនឧទាហរណ៍ទេចង់និយាយថានៅ ក្នុងពធជនចង់ចេះបណ្ណាចង់ស្អីបណ្ណាក៏ដោយអកុសលនៅពេញទាំងអស់ហ្នឹងហើយយើងកុំបន្ទោសគ្នាអីអានឹងរោគស្រែងរោគឃ្លងខាងមួយស្រែងមួយឃ្លងអីប៉ុណ្ណឹងទេអារោគលំអស់នៅមានដូចគ្នាប៉ុន្តែឲ្យដឹង ឲ្យដឹងថាអូការរោគដែលដឹងការរោគយើងចេះតមយើងចេះសម្អាតខ្លួនគេថាអូបើលំោះទៅស្រែងយើងទៅយើងត្រូវងូតទឹកអូវាស្អាត យើងត្រូវចេះចោអីវាអន់លំោះប៉ុន្តែអាលំោះតែប៉ះវាលំោះទៀតឯងពោះជាអត់ដាច់ពធជនហ្នឹងគឺជាបុគ្គលជាអត់ដាច់រោគខឹងរោគចំណែនរោគស្អប់រោគតូចចិត្តរោគតានតឹងរោគមើលងាយដែលយើងអួតហឺខ្ញុំមិនចេះមើលងាយគេទេអត់ស្គាល់ទេអត់ស្គាល់ធម៌ ចឹងបានថ្មចិត្តទៅទៀមទីឲ្យរៀនបរមត្តធម៌ហ្នឹងណាស្គាល់ហ្មងរៀនចេះអស់ទៅលែងហ៊ានមើលងាយមនុស្សហ្មងលែងមើលងាយមនុស្សព្រោះអាចោចង្រៃវានៅក្នុងចិត្តនេះចោកិលេសឃើញទៅនៅទាំងអពុទ្ធជនហ្នឹងនៅទាំងអត្រូវចំណៃវាងើបមកត្រូវចំណៃវាងើបមកទី1គ្រាន់តែឲ្យដឹងថាអឺចឹងហើយពុទ្ធជនវាអញ្ចឹងប៉ុន្តែកុំនិយាយដូចថាអើយធ្វើម៉េចទេពុទ្ធជនហ្នឹង ខ្ញុំទៅធ្វើដារីមិនបិចបានវានៅតែខ្ញុំដដែលណាមិនយល់ថាបទជនវាអញ្ចឹងដោយសភាវៈធัวទេ គឺយល់ថាខ្ញុំអញ្ចឹងឯងគឺ អាតួខឹងនោះគឺខ្ញុំ អាតួចំណែននោះគឺខ្ញុំអានឹងអូមងាយណាទោះបីវាដឹងក៏ពិតមែនឲ្យយើងដឹងចេះដឹងមិនដឹងអោបជំងឺទុកឯណាឧទាហរណ៍ថារោគផ្លូវកាយ រោគផ្លូវកាយយើងកើតជំងឺស្រែងឬក៏កើតជំងឺស្អីក៏ដោយរោគគ្រុនពោះវៀនរោគគ្រុនចាញ់ហ្នឹងហើយយើងដឹងថាវាឆ្លងវាឆ្លងហើយធ្វើម៉េចបើខ្ញុំមោះខាំវាឆ្លងអញ្ចឹងហើយប៉ិនមិនមែនក្នុងន័យថាមិនបាច់មើលខ្ញុំទេព្រោះខ្ញុំឆ្លងជំងឺខ្ញុំតែប៉ុណ្្នឹងឯងអាហ្នឹងដូចយើងនិយាយថាបធុជនតែប៉ុណ្្នឹងឯងខ្ញុំឲ្យទៅខ្ញុំទៅធ្វើដល់អរិយៈមិនអាហ្នឹងដូចយើងនិយាយថាខ្ញុំឈឺខ្ញុំអញ្ចឹងឯងឲ្យទៅខ្ញុំធ្វើដូចអ្នកជាមិន ហើយអត់ព្រមព្យាបាលទេទុកហ្មងទុកអាជំងឺ គ្រុនហ្នឹងជាខ្លួនឯងហ្នឹងហ្មងតែខ្ញុំកណាថ្មស្ដាប់ឮអ្នកនិយាយហ្នឹងគឺបដ ாய் ទុកនៅឲ្យវាអញ្ចឹងយកអាកិលេសហ្នឹងមកធ្វើជា ខ្លួនឯងដូចអ្នកឈឺជំងឺផ្លូវកាយច្រឡំយកមេរោគហ្នឹងថាជាខ្លួនខ្ញុំព្រោះខ្ញុំតួឈឺហ្នឹងខ្ញុំហ្មងអញខឹងមានតែគ្រុនចាញ់ហ្នឹងអញអាគ្រុនពវៀនហ្នឹងអញដូច្នេះយកអាមេរោគគ្រុនពវៀនមកធ្វើខ្លួនឯងមានមានទៅរង្គៀសមួយវាណា ណាអត់រង្គៀមួយវាទេលោកណាចង់មកព្យាបាលឲ្យវាអស់រោគគ្រុនពោះវៀនពីក្នុងខ្លួនហ្នឹងអូភ័យណាស់ខ្លាចបាត់ខ្លាចបាត់មេរោគហ្នឹងណាព្រោះមេរោគហ្នឹងជាខ្ញុំអាហ្នឹងដូចយើងខសោបទុកគំត្រួអាខឹងហ្នឹងអាជេរប្រមាថគេហ្នឹងដែលដឹងថាវាទោសហើយនៅតែអញតែអញ្ចឹងឯងណាយកអាតួហ្នឹងយកមកធ្វើជាអញងាយទេងាយណាកែទេអាហ្នឹងចឹងវិធីដ៏សំខាន់នឹងអស់ទៅជីករំលើងមិនទេអត់ទេ ទីមួយត្រូវដឹង ត្រូវដឹងថាបុថុជនត្រូវមានអានុងដូចយើងដឹងថាតមោះខ្លាវាខំវាឆ្លងវាកើតអញ្ចឹងដឹងអញ្ចឹងដឹងប្រភពវាអញ្ចឹងហ្នឹងហើយអញ្ចឹងយើងរៀនតទៅទៀតថាតើដើម្បីកុំឲ្យវាឆ្លងញឹកញាប់ហ្នឹងមិនការពារមោះខំហ្នឹងហើយអញ្ចឹងយើងថាចិត្តយើងវាអញ្ចឹងយើងត្រូវប្រយ័ត្នប្រយែងការសែបគប់អីអីហ្នឹងមើលមនុស្សអាហ្នឹងដូចយើងការពារកុំឲ្យមោះវាខំអញ្ចឹងប៉ិនមិនមែនការពារបាន100%ទេផ្្លាត់វាខំទៀត ផ្លត់វាឆ្លងតាមអីផ្សេងទៀតមិនមែនតែរឿងមុខខាំទេណាមេរោគហ្នឹងវាអាចឆ្លងតាមអីផ្សេងទៀតឈឺវាឆ្លងតាមអីផ្សេងទៀតប្រយ័ត្នយ៉ាងណាក៏ដោយប៉ុន្តែហ្នឹងជា first step ជាជំហានដំបូងប្រយ័ត្នហ្នឹងហើយដល់យើងចិត្តយើងខឹងអញ្ចឹងយើងកុំប្រឡូកមួយអ្នកបកាយជេរពេកគីឡូវាក្តៅទុកវាមិនបានជិះជិះទៅអញ្ចឹងណាប៉ុន្តែมันអាចជិះរហូតបានទេជិះថ្ងៃហ្នឹងវាជួបឯនេះឯនោះប៉ុន្តែប្រយ័ត្នល្អយើងប្រយ័ត្ន ធ្វើការងារអីឲ្យវាមានសតិមានសម្បជញ្ញៈកុំឲ្យវាខូចវាខាតអីចឹងតែខូចទៅយើងវាខឹងចឹងយើងប្រយ័ត្នទៅប៉ុន្តែប្រយ័ត្នវាមិនឈ្នះបាត់ទេប្រយ័ត្នវាមិនឈ្នះវិនិច្ឆ័យទេចឹងវាចូលមកក្នុងកម្រិតទី2កម្រិត2ថងថាអឺបើឈឺហើយឲ្យដឹងដឹងថាមេរោគហ្នឹងវាចូលមករំខានសុខភាពហើយណាបើប្រៀបមករាង កាយរបស់យើងណាមេរោគគ្រុនចាញ់ឬគ្រុនពោះវៀនអូវាឆ្លងតាមឈាមតាមអីចូលមកហើយ ទោះបីវាចូលមកដល់ខ្លួនណា យើងដឹងច្បាស់ថាមេរោគហ្នឹងមិនមែនជាជាមិត្តទេមេរោគហ្នឹងមិនមែនជាមិត្តទេជាសត្រូវវាចូលមកវាបំផ្លាញសុខភាពរបស់យើងឲ្យដឹងអញ្ចឹងដូចយើងដឹងទោសៈហ្នឹងអញ្ចឹងតើអូទោសៈនេះជាអកុសលធម៌សេចក្តីក្រោធនេះជាអកុសលធម៌ដឹងអញ្ចឹងដឹងថាវាមកបំផ្លាញសុខភាពផ្លូវចិត្តហើយតួដឹងហ្នឹងសំខាន់ណាស់ហ្នឹងហើយគ្រាន់តែដឹងហ្នឹងគឺគឺវាឈានទៅរកការព្យាបាលហ่ะប៉ុន្តែបើយើងមិនដឹង មិនអាចទេអឺខ្ញុំណែធ្លាប់តែង កំណាប់ចឹងថាអ្នកជំងឺ ដឹងខ្លួនថាឈឺពេទ្យងាយព្យាបាលណាពេលសួរចេះឆ្លើយតាមឈឺធ្ងន់ស្រាលងាយរកវិធីព្យាបាល ទៅតាមវិធីសាស្ត្រប៉ុន្តែបើឈឺហើយអត់ដឹងថាឈឺមិនដឹងព្យាបាលហ្មងដូចកូនក្មេងកើតនោះដឹងតែយំមិនដឹងឈឺអីបាទ អញ្ចឹងយើងទាំងអស់គ្នាយើងអាចរៀនដឹងតែយើងឈឺតណាគណៈណាយើងឈឺអីអញ្ចឹងណាយើងមើលធម្មជាតិខឹងហ្នឹងក៏វាជាធម្មជាតិដែរកុំទាស់មួយវាត្រូវខឹងក៏ខឹងទៅក៏ប៉ុន្តែរៀនមើលរៀនមើលថាអូខឹងទៀតហើយអូមានទោសទៀតហើយឲ្យឃើញជាទោសរឿយរឿយរឿយរឿយរឿយរឿយហ្នឹងហើយមើលវាទៅបានហើយឲ្យវាប្រកាច់ទៅវាទៅខឹងហ្នឹងយើងកុំទៅប្រកាច់មួយវាឲ្យវាប្រកាច់តាមចិត្តទៅ ប៉ុន្តែច្រឡំតែយកអាខឹងហ្នឹងមកធ្វើជាអញអាហ្នឹងយើងប្រកាច់តាមវាអត់ទុកឲ្យវាប្រកាច់តែឯងទេទោសៈកើតឡើងពួកប្រកាច់តែវាទេប៉ុន្តែដែលយើងច្រឡំអាទិដ្ឋិទុចាប់បច្ចកាន់តែអញអ្នកខឹងអាហ្នឹងយើងប្រកាច់មួយវាបដ ாய் ឈឺអស់គ្នាមកក៏ប៉ុន្តែបើយើងឃើញថាវាជាធម៌មួយយ៉ាងកើតឡើងប្រកាច់ប្រកិនធ្វើឲ្យចិត្តក្តៅក្រហាយយើងមើលដោយជំហរសតិនិងសម្បជញ្ញៈដូចយើងចាប់ក្រុងសត្វបានវាប្រកាច់តដប្រកាច់តដក្នុងហ្នឹងឯងក៏ប៉ុន្តែយើងអត់ប្រកាច់មួយវា ណាដូចសត្វពស់ថ្លាន់មួយអញ្ចឹងវារុំយើងអត់បាន វានៅតែលមូលយើងយើងចាប់វាក្រងបានទៅវាលមូលតែក្នុងទ្រុងដែលយើងក្រងអញ្ចឹងទៅយូរអស់កម្លាំងវាឈប់ប៉ុន្តែបើយើងច្រឡំថានឹងវាជាខ្លួនយើងដូចយកថ្លាន់មករុំខ្លួនយើងដល់វារឹបទៅវាប្រកាច់មួយវាបណ្ដោយនឹងរាល់ថ្ងៃដែលខឹងឲ្យវាមិនងាយបាត់សោះដោយសារអីដោយសារយើងមិនឃើញថាធម៌នឹងជាបរតោពុទ្ធឲ្យយើងញែកថាវាជាបរតោវាជាអនត្តាឃើញទេមិនយើងទេ វាបរតោរបស់តទេណាប៉ិនយើងចាប់វាមកធ្វើខ្លួនឯងកំចាត់ទៅណាតែអញខឹងថាឲ្យឈប់ខឹងមិនអញឈប់ខឹងមិនកើតបើខឹងជាតួអញហ្នឹងអញអ្នកខឹងបើមិនប៉ុណ្្នឹងហើយមិនខឹងអាណាទ្រាំបានឃើញទេតែបើឃើញថាតួខឹងហ្នឹងជាធัวដតីទេយើងមានគ្រប់គ្រងវាណាអត់ទេដូចសម្រាមអញ្ចឹងដូចជា របស់ជូរផ្អូមអញ្ចឹងយើងមិនទុកវាចិត្តច្រមុះផងដូចមានពេលមួយអឺ ព្រះអង្គប្រជុំភិក្ខុសង្ឃហើយមានគេបោសសម្រាមលើចិត្តនឹងគេជន់ផងគេគួរទៅគេដុតទៀតបានព្រះអង្គសួរភិក្ខុទាំងឡាយថាមនាលភិក្ខុទាំងឡាយណោអ្នកឯងមើលបរោះម្នាក់នោះកំពុងតែប្រមូលសម្រាមហើយយកទៅជន់ហើយយកទៅគួរដុតទៀតតើអ្នកទាំងឡាយមានព្រួយបារម្ភថាអូអញវិនិច្ឆ័យហើយអញសាបសូន្យហើយអញ្ចឹងទេថត់ទេព្រះអង្គ ហេតុអីព្រោះសម្រាមមិនមែនជាខ្ញុំព្រះអង្គមិនមែនជាខ្ញុំព្រះអង្គមិនមែនជាតួខ្លួនខ្ញុំព្រះអង្គថាត្រូវហ่ะមនាលភិក្ខុទាំងឡាយយ៉ាងណាមិញបើភិក្ខុពិចារណាឃើញរឿយរឿយថាបញ្ញខណ្ឌនេះជារបស់ដតីដោយសម្រាមនឹងអញ្ចឹងរូបក៏ដោយវេទនាក៏ដោយសញ្ញាក៏ដោយសង្ខារក៏ដោយវិញ្ញាណនឹងក៏ដោយជារបស់ដតីដោយសម្រាមនឹងអញ្ចឹងបុគ្គលនឹងលែងភ័យខ្លាចថារបស់អញសាបសូន្យរបស់អញវិនាសពូវាលែងមានអញទៅ ប៉ុន្តែដល់យើងយកអានឹងមកធ្វើអញតែគេជន់ត្រូវអានឹងវាជ្រៅបន្តិចណាគិតពិចារណាបន្តិចសិទ្ធិធម៌ដែលយើងអាចគិតបានឥឡូវញាតិញោមចារណាពាក្យអាត្មាថាខឹងខឹងទៅខឹងខឹងទៅដូចយើងក្រុងសត្វបាយវាប្រកាច់ប្រកាច់ទៅប្រកាច់ក្នុងទ្រុងហ្នឹងទៅអាទោសៈហ្នឹងវាច្រឡោតតតងវាកាត់ទៅប្រឡែងឲ្យវាទៅទៅប៉ុន្តែសំខាន់កុំឲ្យវារឹតយើងបានហ្នឹងឲ្យវាទៅជារបស់ដតេយើងមើលវាប្រកាច់តាមចិត្តទៅបន្តិចវាហត់វាឈប់ហើយ សំណួរទី1នេះអឺមេត្តា Buddhist សូមសួរថាតមៈមានន័យថាម៉េចតមៈហ្នឹងគឺទូនមានខ្លួនទូនមាន ចិត្តទូនមានខ្លួនយើងហ្នឹងហ្នឹងឲ្យល្អហៅថាតមៈប៉ុន្តែបើយើងសរសេរតមៈកុំដាក់រះចុចសញ្ញាកុកកដាក់ណេតឬក៏សញ្ញា ស្រៈអាកុំដាក់ស្រៈអាគណចុច2បានតមៈនេះភាសាបាលីអឺខុងឡាមសុំសួរខ្លីមួយព្រោះខ្ញុំណាមិនច្បាស់ឮថា ប្រពុតមាន កំណើតពីប៉េរូខ្លះថាមកពីឥណ្ឌានិយាយរួមទៅឥណ្ឌាឬក៏ស្អីស្អីហ្នឹងទំចែក ឥឡូវនេះទេប៉ុន្តែគ្រាន់តែពីមុនមកនេប៉ាល់ហើយឥណ្ឌាហ្នឹងមិនទៅបច្ចេកប្រទេសណានេប៉ាល់ហើយឥណ្ឌាហ្នឹងទៅបច្ចេកដោយក្រោយឯករាជ្យពីអង់គ្លេសនេះហ្នឹងកាលមុនគេប្រើជានគរនគរកបិលពណ៌នគរទេវតហៈនគរមួយមួយអញ្ចឹងណា មិនហៅប្រទេសកាលហ្នឹងហៅនគរគ្រប់គ្រងដោយស្ដេចមួយមួយទៅអញ្ចឹងឯង ហើយចែកជាជនជាតិនេះជនជាតិនោះទៅមកឡូវប្រហែល100ឆ្នាំនេះដែរខ្លះក៏ចែកយូរដែរហើយប៉ុន្តែនៅឥណ្ឌាហ្នឹងចែកនេប៉ាល់ឥណ្ឌាហ្នឹងអឺទៅតែអឺឡូវឡូវនេះដែរទេมันជាយូរប្រហែលទេហើយសម័យនោះมันតន់មាននេប៉ាល់มันតន់មានឥណ្ឌាទេអញ្ចឹងយើងថាព្រះអង្គជាជនជាតិនេប៉ាល់ក៏ពិបាកថាថាជាជន ជាតិឥណ្ឌាក៏ពិបាកថាអានឹងគឺចែកចែកខាងក្រោយមកទេ ប៉ុន្តែពុទ្ធព្រះអង្គរួចពីជាតិសាសហ្នឹងហ្មង ជាតិសាសហ្នឹងយើងឯអ្នកអ្នកអ្នកគិតថាព្រះអង្គជួនជាតិអីប៉ុន្តែព្រះអង្គចាត់មនុស្សតែមួយពុទ្ធក្នុងទស្សនៈពុទ្ធមនុស្សតែមួយអត់មានស្អីខុសគ្នាអញ្ចឹងបានអឺ31អឺនៅក្នុងភព31ហ្នឹង នរកប្រែតដរិឆានសុរកាយមនុស្សឃើញមនុស្សរាប់ជាតែមួយអឺរួចទៅបានចាតំហារិជ្កាតាវតឹងយាមាដោះសិតនៅមានរដីបរនិមតវសវតី11នៅក្នុងកម្មាវចរៈភូមិហ្នឹង ចែកជនជាតិនេះជនជាតិនោះឆ្លោះតែគ្នាពេញហ្នឹងឯងរាល់ថ្ងៃយើងឆ្លោះគ្នាដោយសារចែកជនជាតិហ្នឹងឯងដូចថៃដូចយួនវៀតណាមអីហ្នឹងប្រហែលពាន់ឆ្នាំមុនមានណាអត់មានហ្នឹងគ្មានទេព្រោះតែខ្មែរយើងទៅវាមានពូជយូរដែរហើយរាប់ពាន់ឆ្នាំមកបើមុនហ្នឹងទៅទៀតមិនដឹងពីណាពីណា ចិនដូចតែយួនអីហ្នឹងមកពីចិនពីអីមកយូរយូរទៅក៏បង្កើតទៅជាប្រទេស ទៅជាជនជាតិអញ្ចឹងទៅប្រកាន់ដែរមនុស្សកើតមកឥឡូវកុំកុំប្រាប់ទៅជនជាតិអីមកឥឡូវថាយួនឬក៏វៀតណាមហ្នឹងកើតព្រឹបឲ្យទៅនៅមួយចិនហើយអាកូនចិនកើតព្រឹបឲ្យទៅនៅមួយយួនធំឡើង វាដឹងខ្លួនវាជនជាតិអីវាមិនដឹង ទេ ជនជាតិហ្នឹងគេពំពាក់ទៅអាហ្នឹង ប៉ុន្តែបើយើងគិតថាតើព្រះអង្គប្រសូតនៅតាណា ទឹកដីដែលព្រះអង្គប្រសូតនោះសពថ្ងៃនៅនេប៉ាល់នៅលំពិនីហ្នឹងនេប៉ាល់ជាផ្នែកនៃប្រទេសនេប៉ាល់រាល់ថ្ងៃហ្នឹងហើយដល់ព្រះអង្គចេញមកបួសនៅឥណ្ឌានេះហ្នឹងហើយអញ្ចឹងបានថាពីមុនវាអត់មាននេប៉ាល់អត់មានឥណ្ឌាអីទេវាជានគរ2កបលពស់ហើយនឹងទេវតាហៈអញ្ចឹងថាព្រះអង្គជៀនជាតិអីហ្នឹងវាពិបាកថាណា ព្រោះជនជាតិហ្នឹងទំចែកហ្នឹងជនជាតិនេប៉ាល់ជនជាតិឥណ្ឌាហ្នឹងពីមុនអត់មានចែកអីផងបន្តមកទៀតនេះហឹមសូលីណាដាសួរសំណួរឲ្យឆ្លើយសំណួរកណាសួរលើកទី3ហើយអូតើស្ត្រីដែល សម្រេចសោតាក្នុងបង្គន់នោះគាត់បាន ពិចារណាធัวអី តើធัวគាត់សម្រេចសតានឹងមានន័យអប់រំដោយមិនដេចខ្លះអឺអ្នកណាចេះសម្រេចសតាក្នុងប្រគុណមានសម្រេចឈានអាត្មាធ្លាប់ ដឹងរឿងកុលតិដាដែលរាជតិដាកូនស្ដេចធីតារបស់ស្ដេចអាហ្នឹងរឿងសម្រាប់ក្នុងប្រគុណអត់ដឹងអាចមានប្រវត្តិរឿងប៉ុន្តែអត់ដឹងតែដឹងដឹងតែរឿង រាជធីតាដែលចូលទៅបត់ជើងក្នុងប្រគុនប្រគុនពីដើមមានប្រគុនណាម៉ៃចឹងអីដាក់ជីកដៅទៅហើយដាក់ឈើចឹងហីទៅពេលជុះធ្លាក់ទៅលមួកនោះវាគោគ្នាទៅកើវែកវែកចឹងមកក៏នាងពិចារណាឃើញអាភាពមិនស្អាតរបស់លមួកហ្នឹងហើយក៏ពិចារណាមកដល់រូបរាងកាយហ្នឹងរូបរាងកាយវាអត់ល្អទេបានចេញទៅជារបស់ស្អុយចឹងហ្នឹងមានតង្កូវហ្នឹងជាអារម្មណ៍ទៅវានឿយណាយនឹងរូបរាងកាយហ្នឹង ក៏ចិត្តនឹងវាស្ងប់ចាកកាមពេលហ្នឹងទៅក៏ជាបតតឋានល្អមួយឲ្យកើតឈាន ជាបឋមឈាន សម្រាប់នឹងប្រគុណនឹងមានន័យអប់រំដូចម្ដេចតាមពិតហ្នឹងវាជាធម្មជាតិជាគុណធម៌ដែលត្រូវកើតឡើងគាត់ក៏គ្មានបំណងទៅអញ្ចឹងទេវាសំដែងថាធម៌ទាំងឡាយវាកើតពីហេតុវាត្រូវកើតឡើងអញ្ចឹងបច្ច័យដល់ព្រមនាងពិចារណាអញ្ចឹងយើងឃើញលមួងបានតែខ្ពើមបានតែឆ្អើម ធម្មតាដល់អ្នកមានបញ្ញាគាត់តែឃើញលមុខក៏កើតធរហ្នឹងណាហ្នឹងហើយបើនិយាយពីការអប់រំឯងអាចង់និយាយថាបើមនុស្សមានបញ្ញាទោះបីឃើញអីក៏ដោយក៏អាចយកមកពិចារណាឲ្យកើតប្រយោជន៍បានដែរកុំថាឡើយទោះចាំបាច់ឃើញផ្កាកុំថាឡើយចាំបាច់ឃើញដេញវត្ថុល្អខណៈឃើញលមួកហ្នឹងក៏អាចកើតធัวបានដែរអាហ្នឹងវាវាអន់ត្រឹមអាចហ្នឹងអន់ត្រឹមលមួកហ្នឹងណា ប៉ុន្តែមនុស្សឃើញលាមកនៅពិចារណាឃើញធัวបានហើយយើងចាំបាច់ដល់ពាក្យសឲ្យបានឃើញធัวពាក្យធម្មតាមិនឃើញធัวយើងចេះតែថាចេះរើសចេះរើសចុះ anytime anywhere គ្រប់ពេលវេលា គ្រប់ទីកន្លែងឲ្យតែមនុស្សមាន បញ្ញាឃើញអ្វីលឺអ្វីសត្វតែអាចពិចារណាឲ្យកើតប្រយោជន៍បានអាហ្នឹងដែលអាត្មាគិតថាគិតតែអប់រំបែបហ្នឹង ឈឿនពេញលីខ្ញុំទៅលេងផ្ទះម៉ែដល់ត្រឡប់មកវិញម៉ែយំតើមានបាបអត់បាបរបស់ម៉ែហ្នឹងមានបាបរបស់យើងណាយំហ្នឹងតោសៈមានលោភៈជាបច្ច័យតួយំហ្នឹងគឺអឺជាវិញ្ញាតទៅរូបមួយដែលកើតឡើងព្រោះតោសៈមូលចិត្តជាបច្ច័យហើយអតោសៈមូលចិត្តហ្នឹងវាមាន អលោភៈនឹងជាបរិជាតបច្ច័យមានន័យថាមានសេចក្តីស្រឡាញ់ហួងហែងកូននឹងឯងបានដល់ពេលបែកទៅវាកើតតោមណោះគេនេះចិត្តវាផ្លាស់ប្ដូរគ្នាចឹងបើសិនជាក៏អត់ស្រឡាញ់អត់នឹកកូនទេវាអត់បច្ច័យឲ្យកើតតោមណោះផ្លូវចិត្តរហូតដល់យំហ្នឹងឯងអាយំហ្នឹងមិនមែនស្រឡាញ់ទេណាហ្នឹងហើយយំហ្នឹងគឺបដិខៈថ្នាំងថ្នាក់ជាមួយនឹងការបែកមិនមែនថ្នាំងថ្នាក់ជាមួយកូនទេគឺថ្នាំងថ្នាក់ជាមួយនឹងការបែក ហេតុអីមិនទៅថ្នាំងថ្នាក់ជាមួយនឹងការបែកព្រោះវាជាប់ចិត្តជាមួយនឹងអាការជួបអាកន្លែងជាប់ចិត្តជាលោភៈដល់ពេលវាដាច់ពីលោភៈនឹងប៉ាត់ទៅវាបង្កើតឲ្យការឈឺកើតតោសៈមូលចិត្តកើតឡើងឃើញទេអញ្ចឹងវាជាការដូរផ្លាស់នៃចិត្តរបស់ម៉ែហ្នឹងវាមិនមែនរឿងអីរបស់យើងអត់ទេព្រោះយើង ទៅដឹងតែមកវិញហើយយើងគាត់នឹងចឹងបាបចូលអ្នកស្រឡាញ់ព្រះអង្គអ្នកនឹកព្រះអង្គយំអីព្រះអង្គបាបងាប់ហើយ ពេលព្រះអង្គបរិណិពានអីខ្វះអីមនុស្សយំមកកកោកមានទៅបាបអីព្រោះគេយំសំខាន់តែយើងមានចេតនាឲ្យគេយំអត់បើយើងមានចេតនាចង់ឲ្យគេកើតទុកអាហ្នឹងវាជារឿងចេតនាអកុសលរបស់យើងហ្នឹងហើយសំខាន់ណាស់ហ្នឹងបើកាលណារៀនបរមត្តទៅគឺរឿងចឹងចឹងគឺធ្លុះហ្មងដឹងដឹងផ្តិចហ្មងរឿងចឹងចឹងក្លាហានចឹងមិនថា កុសលនឹងមានឈ្មោះថាឆេកដ្ឋៈប្រែតែស្រួចស្រាវប្រែតែក្លាហានមុតស្រួចក្នុងការសម្រេចចិត្តអត់អាស្រ័យលើនរណាថាដែលវិនិច្ឆ័យបានអឹមសំណួរជាបន្តតុងហ៊ីមសូមថ្លែងគុំអីតើមហាកុសលនៃកិរិយាចិត្ត 3មានលក្ខណៈដូចម្ដេចអឺមហាកុសលនៃកិរិយាវាវាអត់ត្រូវអត់មានមហាកុសលនៃកិរិយាទេមហាកុសលផ្សេងកិរិយាផ្សេងមហាកុសលហ្នឹងគឺសំដៅទៅដល់តួបុណ្យតួបុណ្យដែលយើងធ្វើរាល់ថ្ងៃហ្នឹងក្នុងជីវិតហ្នឹងជាទានជាសិលភាវនាស្ដាប់ធម៌បម្រើមេត្តាបិតាជួយសង្គ្រោះគេឯងគណៈ ការតម្រង់ទិដ្ឋិឲ្យត្រង់ឲ្យត្រង់យល់ត្រូវនោះសិតតែជាតួមហាកុសលមហាកុសលចិត្ត8ហ្នឹងប៉ុន្តែគាត់ថាវាសម្រេចទៅតាមអំពើហ្នឹងមានមហាកុសលវាជាតួសមុទ្ឋានតួសមុទ្ឋានមានន័យថាជាពូហេតុនាំឲ្យកើតជាអំពើកម្មជាទានជាសិលអីចឹងទៅ ជាការស្ដាប់ធម៌អីចឹងទៅនឹងឲ្យដល់ទៅកិរិយាចិត្តអឺ លោកប្រៀបធៀបខុសគ្នាអញ្ចេះអហេតុកកិរិយា73ហ្នឹងហៅឈ្មោះឲ្យអស់ហើយអហេតុកកិរិយា73ហ្នឹងបើយើងប្រៀបធៀបឲ្យខុសគ្នា គឺខុសគ្នា មហាកុសលហ្នឹង ដូចជាអឺមដើមឈើដែលមានឫសកែវនៅល្អនៅបឺតជីវជាតិចឹងហើយក៏ចេញផ្កាមកដល់ចេញផ្កាហើយ កាលណាឫសវាអត់តន់ដាច់ទេវានឹង produce ផ្លែឲ្យចេញជាផ្លែទៀតណាវានៅមានអំណាចឲ្យអឺចេញផ្លែដូច្នេះមហាកុសលកាលណាវាកើតឡើងវានឹងបង្កើតវិបាកណាវិបាកជាមហាវិបាក8ហ្នឹងដូចជាផលរបស់វាដល់ទៅមហាកិរិយានេះប្រៀបដូចជាផ្កាក៏ប៉ុន្តែផ្កាហ្នឹងជាផ្ការបស់ ដើមឈើដែលកាត់ឫសចេញអស់ហើយណាគ្រាន់តែជាផ្កា ហ្នឹងវានៅផ្សំអំណាចវាចេញផ្កាបន្តិចតែมันអាចមានសមត្ថភាពបញ្ចេញផ្លែបានទេដើមឈើធំឧទាហរណ៍ថាកាប់ភ្លាមហ្នឹងវាត្រូវចេញផ្កាបានព្រោះវានៅជាតិសើមនៅក្នុងដើមឈើហ្នឹងហើយវាអាចនៅអាចចេញផ្កាបានក៏ប៉ុន្តែมันអាចចេញផ្លែបានទេបន្តិចវាស្វិតដែរកិរិយាចិត្តហ្នឹងដូចគ្នាចឹងដែរ Mm-hmm. អឺមសំសឿនកូនទី7សួរថាតើអ្នក ដែលធ្វើចាត់ដីក្នុងវត្តជូនឪពុកម្ដាយបងប្អូនសាច់ញាតិសន្តាន បានបន់ដែរឬទេបើម្ចាស់យូរឆ្នាំបានមកបោះសម្អាត ម្ដង មកសម្អាត ពេលបន់ទៅមកសម្អាតក្រៅពីនេះព្រះសង្ឃជាអ្នកបោះសម្អាតចឹងអឺម ចិត្តជាកុសលវានៅតែជាកុសលបើយើងធ្វើដោយនឹករលឹកគុណឪពុកម្ដាយវានៅតែជាកុសលក៏ប៉ុន្តែបើសិនជាយើងធ្វើដោយមិនមានបញ្ញាមិនបានយល់ដឹងសពជ្រុងជ្រោយជួនកាលកុកុសលនឹងជាបច្ច័យឲ្យកើតទោសក៏មានដែរអញ្ចឹងបាននៅក្នុងធម៌កុសលជាបច្ច័យនៃកុសលក៏មាន អកុសលជាបច្ច័យនៃអកុសលក៏មាន អកុសលជាបច្ច័យឲ្យកើតកុសលក៏មានកុសល ជាបច្ច័យឲ្យកើតអកុសលក៏មាន ឧទាហរណ៍ថាឥឡូវយើងនឹកឃើញបដែពុកយើងយើងគួរតែធ្វើម៉េចណោឲ្យសមរម្យឲ្យសមឋានៈគាត់ជាឪពុកម្ដាយមិនបោះបង់ចោលរដ្ឋរាជអីចឹងអាចិត្តហ្នឹងជាជាកតញ្ញុតាដែលកើតឡើងជាកុសលគេនេះគាត់នឹកឃើញគាត់ទៅធ្វើចេតដីដាក់ធាតគាត់ទៅសមសួនណានឹងអាចិត្តល្អដែលបង្អោនទៅដោយអនុសាវរីយ៍ល្អល្អហ្នឹងគឺជាមហាកុសល ក៏ប៉ុន្តែដល់ពេលយើងទៅយកទៅធ្វើនៅវត្តណាបើដីវត្តហ្នឹងគេវេចំពោះសង្ឃវាអាចមានជាពវៈវិនរឿងដីសង្ឃហ្នឹងហ្នឹងដីហ្នឹងព្រោះតែកាលណាយើងធ្វើចេះដីលោកមិនអាចយកទៅធ្វើអីកើតទៀតទេគេមិនអាចប្រើប្រាស់អីកើតទៀតទេដីហ្នឹងវាជាប់ចេះដីយើងហ្នឹងហើយតែអញ្ចឹងទៅយើងអាចជាពវៈវិននឹងដីសង្ឃហ្នឹងហ្នឹងហើយអញ្ចឹងបាន តែប្រទេសយើងនិងប្រទេសថៃទេដែលចូលចិត្តយកទៅដាក់ចេតិយក្នុងវត្តហ្នឹងដូចនៅភូមាដូចនៅអីលង្កាអីហ្នឹងដូចគេមិនទៅយកចេតិយអីដាក់វត្តខ្មោចអីដាក់វត្តចឹងទេហើយនិយាយទៅបើបុគ្គលដែលគួរដល់ស្ដូបឬក៏ចេតិយមានតែ4ទេដែលពពុទ្ធសំដែងមកអឺទី1ពពុទ្ធទី2ព្រះបជាកពុទ្ធទី3ព្រះរហន្ត ទី4ស្ដេចចក្រពត្តិណាដែលគួរដែលធ្វើស្ដូបឬក៏ចេតដីប៉ុន្តែពុពៈបរោះយើងក៏គាត់ដឹកឃើញដែរធ្វើទៅណាមួយរសាគេមរតកវប្បធម៌ជាក្បាច់ចម្លាក់អីនឹងកល់ថាខ្មែរផងហើយដឹកនាំកូនចៅឲ្យបានទៅវត្តព្រោះអ្នកខ្លះបើអត់មានខ្មោចម៉ែនៅវត្តនឹងទៀតកាន់តែលែងទៅវត្តត្មងតែអញ្ចឹងបានគាត់បង្កើតរឿងហ្នឹងហ្នឹងហើយ ការធ្វើវត្តធ្វើអីហ្នឹងគួរតែបែងចែកកន្លែងដូចនៅមនីរតនារាមថ្មឯកភាពជាមួយគណៈកម្មការធ្វើមកឲ្យជាពាក់វៈវិនរឿងហ្នឹងគឺដីណាសម្រាប់វត្តវេចំពោះសង្ឃហ្នឹងគឺសម្រាប់តែប្រើប្រាស់ជាសាធារណៈមិនឲ្យទៅជាឯកជនទេណាទោះបីជាគាត់ប្រសង់ដែលធ្វើហ្នឹងក៏មិនមែនជាគាត់អង្គណាដាច់មុខថ្ងៃក្រោយទៅវាលែងតែថា ម្ចាស់ទៀនគេឧទ្ទិសចំពោះអ្នកណាហ្នឹងវាទៅជាចំពោះនឹងហ្នឹងឯងប៉ុន្តែណា បើគេវេចំពោះសង្ឃវានៅបោះសង្ឃអស់ហើយមិនសង្ឃតែមួយអង្គឯងហ្នឹងទេអង្គណាមកទៀតនៅបានរហូតចឹងណាដីនៅក្នុងវត្តហ្នឹងដូចខ្មែរធ្លាប់លើកឧទាហរណ៍ថាដីរត់ឧទាហរណ៍ដីរត់តែកាលណាគេថាជាដីរត់មិនអាចមន្ត្រីណាយកទៅលក់បានទេក្នុងន័យហ្នឹងប្រសងខ្លួនឯងហ្នឹងក៏មិនអាចយកទៅលក់ទៅដូរឲ្យបានទេដីវត្តហ្នឹងដីដែលគេវេចំពោះសង្ឃហ្នឹង ចឹងបាននៅមនីរតនារាមចែកជាពីរដាច់ហ្មង ដីខាងណាដាក់សពដាក់ចេតដីសម្រាប់ខ្មោចសម្រាប់អីណោះនៅមួយខាងអត់នៅមួយគ្នាទេដីណា សម្រាប់ប្រើប្រាស់ជា ដីយើងគោរពបូជាអានឹងយើងដាក់ឲ្យដាច់ចឹងទៅស្រួលលើក្នុងវត្តអត់មានចេតដីចឹងស្រួលមានតែបទុមចេតដីមួយសម្រាប់ឧទ្ទិសចំពោះពុទ្ធតែម្យ៉ាង Mm-hmm. ហើយថ្មីថ្មីហ្នឹងក៏មានអ្នកសួរដែរចុះបើវាជាពាក្យវៈវិនអញ្ចឹងគួរធ្វើម៉េចវាមិនមែនជាការលួចរហូតដល់ឲ្យមានទុកមានទោសធ្លាក់នរកស្អីទេអាហ្នឹងបើគាត់ថាយើងមានកិច្ចធ្វើឲ្យវាស្រឡះពីចិត្តរបស់យើងឧទាហរណ៍ថាបើដីហ្នឹងវាជាពាក្យបោះសង់អីចឹងទៅរឿងធ្វើបន់ធ្វើទៀនជាងកាលយើងចូលកសាងនេះកសាងនោះដោយគិតថាដូចជាការសងថ្លៃជាពាក្យហ្នឹងសិនសំខាន់ដោះចិត្តយើងកុំឲ្យវាខ្វល់រឿងហ្នឹង ហ្នឹងហើយវត្តមួយមួយជួនកាលពេញសត្វចេះអីរត់ធ្វើប្រយោជន៍អីមិនឃើញតែអញ្ចឹងបាក់ដែរហើយរឿងតែសួរថាបានប៉ុនអត់អីអត់ហ្នឹងមើលទៅចិត្តរបស់យើងទៅចិត្តរបស់យើងមិនម៉េចវាអត់នៅលើអំពើឯងជាងការធ្វើឲ្យមិនដែលទៅម្ដងក៏ដោយប៉ុន្តែបើចិត្តយើងមិនប្រមាថផងឲ្យទៅបាបល្មិចទៅអញ្ចឹងបាន នៅតែសំណូមពរឲ្យរៀនទេពីជីវិតរបស់យើងនឹងឲ្យឃើញថាវាជាផ្នែកនៃជីវិតរបស់យើងងាយសម្រេចចិត្តធ្វើអីស្រួលសែមនិនសួរថាពេលសែននោះมันបាន ផលអ្វីដល់យើងឡើយឬក៏ជាដូនជាតាมันបានទទួលដែរមានតែមានតែអីនេះគាត់យល់ហ្នឹង កាន់ដូចដូចសេមតន់ចប់នឹងមានបានអីបានជ្រូកខ្វៃនឹងមកហូបខ្លួនឯងហ្នឹងមានស្អីខ្មោចណាមកស៊ីគុណសុគុណអឺគុំសុគុណពាក្យថាឫស្សីងាប់មិនគួរឲ្យស្ដាយតែស្ដាយទំពាំងមិនតន់ដោះព្រោះខ្ញុំឃើញ គេបកស្រាយមកផ្ទុយពីការគិតរបស់ខ្ញុំមិនអីទេរឿងមនុស្សមានការគិតអឺផ្សេងផ្សេងគ្នា ពាក្យហ្នឹងថ្មធ្លាប់និយាយតាំងនៅស្រុកខ្មែរយូរហើយវាមានមូលហេតុអញ្ចេះទេមូលហេតុញាតិញោមគាត់ចេះតែនិយាយគាត់ថាអឺ កុំឲ្យអាត្មានឹងសឹកអីឲ្យគង់នៅជាមលប់ដល់សាមណៈសិស្សក្រោយក្រោយអីចឹងណាហ្នឹងហើយអាត្មាក៏លើកពាក្យហ្នឹងតរស័យតចាស់ទៅវាងាប់ហើយប៉ុន្តែសំខាន់យើងបើកឱកាសឲ្យទំពាំងថ្មីហ្នឹងវាដោះហើយបើយើងស្ដាយតរស័យចាស់ហ្នឹងហើយអាទំពាំងខ្ចីខ្ចីយើងចេះកាច់ស្លអស់ទៅ បានតពាំងបានអស័យណាបន្តទៅទៀតព្រោះអស័យចាស់ទោះបីយើងខំទប់តិចតិចទៅវាងាប់ហើយតែដល់កាលពេលវេលាវាងាប់ហើយហ្នឹងហើយហើយតែយើងអត់ចេះថែរក្សាដើម្បីឲ្យតពាំងថ្មីវាដោះវាមិនមែនជាកំហុសរបស់ឫស្សីទេវាជាកំហុសរបស់យើងហ្នឹងហើយក្នុងគោលបំណងហ្នឹងចង់ឲ្យយើងបដោះតពាំងថ្មីថែរក្សាតពាំងថ្មីថ្មីឲ្យបានសិក្សារៀនសូត្រ អាត្មាតែម្នាក់ឯងហ្នឹងទៅធ្វើស្អីអស់ការងារមកសភ្លុះគ្មានទៅអះអាងថាអាត្មានឹងវាសំខាន់សម្រាប់ជាតិសម្រាប់សាសនាអីតែឯងអត់ទេអាត្មាទុកខ្លួនឯងដោយឫស្សីអញ្ចឹងឫស្សីអញ្ចឹងសំខាន់ទោះបីយើងខំការពារយ៉ាងម៉េចក៏គង់ទៅងាប់ដែរហើយទៅងាប់ទៅហើយដេកស្ដាយបានប្រយោជន៍ស្អីបើយើងអត់នាំគ្នាបដោះតពាំងថ្មីថ្មីងាប់មួយអាស័យហ្នឹងចុះ ស័យងាប់ងាប់តាមតណ្ហារបស់វាទៅប៉ិតបើយើងអត់បានថែរក្សាតាពាំងថ្មីហើយកាច់ស្លអស់អាហ្នឹងឯងឱកាសដែលវាគួរតែដោះបានហើយវាបែរទៅជាមិនបានដោះទៅវិញអាហ្នឹងវាគួរឲ្យស្ដាយចង់បានតែអញ្ចឹងប៉ុន្តែបើគេយល់មិនខ្មិចរឿងរបស់គេមានសិទ្ធយល់ស្មាមានសិទ្ធនិយាយគេក៏មានសិទ្ធយល់ដែរហ្នឹងហើយថាមិនក៏ថាទៅមិនអី ម៉ាជាខេងខ្ញុំជាម្ដាយចង់ប្រដៅកូនឲ្យដើរផ្លូវល្អតែកូនមិនស្ដាប់សោះតើខ្ញុំមានកំហុសពីអតីតជាតិមែនទេអើយកុំគិតរឿងអតីតជាតិនៅឆ្ងាយពេកអាចមកពីឥឡូវហ្នឹងណាពាក្យថាប្រដៅឲ្យល្អហ្នឹងដូចនិយាយថ្ងៃមុនអញ្ចឹងតើជាងការវាពាក់ព័ន្ធនឹងវិធីសាស្ត្រដែលយើងប្រដៅយើងគ្រាន់តែចង់ឲ្យល្អ ប៉ុន្តែពាក់ព័ន្ធនឹងពិធីសាស្ត្រនៃការបដៅនោះនៃការបយលនៃការបដៅហ្នឹងជាងកាលវាអត់ត្រូវតាមរបបសង្គមណាអឺដូចជាពិសេសឪពុកម្ដាយមកពីអាស៊ីមកនៅស្រុកនេះអីអញ្ចឹងគាត់នៅតែចាំចាំភ្នត់ទុករបៀបគាត់ទទួលពីឪពុកម្ដាយគាត់យ៉ាងម៉េចមកជាដូនជាតាឪពុកម្ដាយគាត់ម៉េចមកសង្គមគាត់រស់នៅនោះម៉េចមក គាត់យកអាវិធីសាស្ត្រហ្នឹងមកបដៅកូននៅនេះទៀតអត់ត្រូវវាអត់ត្រូវសំបីតែនៅក្នុងស្រុកខ្មែរយើងនឹងចឹងដែរញោមមនុស្សវិធានវត្តអាត្មានោះនៅពោធិ៍សាត់ហ្នឹងគាត់មានកូន6គាត់ថាកូន3មុនផ្សេងកូន3ក្រោយផ្សេងផ្សេងគ្នាដាច់ឈឹងហ្មងពួកចំនួនវាខុសគ្នាអញ្ចឹងវិធីសាស្ត្រតែមួយយ៉ាងដដែលនៃការណែនាំកូនហ្នឹងវាអត់ អត់ work វាវាអត់ប្រសិទ្ធភាពអញ្ចឹងវាទល់តែយើងមើលដែរអញ្ចឹងបានវិធីសាស្ត្រនៃការនិយាយព្រះអង្គថាត្រូវមាន5ណាទី1ពាក្យពិតទី2ត្រូវមាន ប្រយោជន៍ទី3និយាយដោយចិត្តមេត្តាទី4និយាយត្រូវកាល ទី5មើលបុគ្គលឃើញទេជាងកាលពេលវេលានៃការផ្លាស់ប្ដូរនៃសង្គមវាខុសខុសគ្នាអញ្ចឹងគ្រាន់តែខំបដៅតែមិនស្ដាប់ជាងការវាអាចមកពីវិធីសាស្ត្រ នៃការបដៅរបស់យើងហ្នឹងវាមិនត្រូវតាមអតចរិតរបស់កូនកូនខ្លះស៊ីក្តៅកូនខ្លះស៊ីតិចកូនខ្លះស៊ីជោអញ្ចឹងទៅទល់តែមើលមនុស្សហើយចេះ ប្រើទៅតាមចិត្តសាស្ត្ររបស់មនុស្សនឹងទៀតកូនខ្លះក្តៅមិនបានទេក្តៅប្រឈឺមកវិញឥឡូវក៏មានដែរហើយកូនខ្លះទៀតបើបានលើកទឹកចិត្តអីខ្លះខ្លះអូគាត់ សบายចិត្តនឹងធ្វើអញ្ចឹងមនុស្សយើងមានចរិតលក្ខណៈនឹងខុសៗគ្នាអញ្ចឹងយកតែវិធីសាស្ត្រមួយយកទៅប្រើគឺมันគ្រប់គ្រាន់ទេដូចអ្នកខ្លះសួរថាតើខ្ញុំក៏បីធ្វើយ៉ាងម៉េចដើម្បីកែប្រែឪពុកខ្ញុំវាមិនដឹងថាឪពុកនឹងមានចរិតម៉េចផងស្មាថាតាមមុខនឹងថាវាអត់ត្រូវទេអញ្ចឹងបានសូមបីតែប្រពន្ធនឹងក៏ព្រះអង្គបង្ហាញកលឹះឲ្យយើងដែរថាបើពាក្យពិតមានប្រយោជន៍ប្រកបដោយចិត្តមេត្តាក្នុងជួយការជួយគេក៏ពិតមែនក៏ប៉ុន្តែអ្នកឯងមិនអាចខានបានអាចចំណុចចុងក្រោយ មើលពេលគួរនិយាយអត់ណាពេលណាគួរនិយាយពេលណាមិនគួរនិយាយមើលបុគ្គលតែបុគ្គលនឹងស៊ីខ្សែអីអានឹងត្រូវមើលលើអាភាពវៃឆ្លាតរបស់យើងទៀតនឹងចឹងត្រួតពិនិត្យមើលកំហុសខ្លួនឯងផងជួនកាលយើងយូរយូរទៅក្តៅទៅជាមួយគុណនិយាយមិនបាននិយាយមិនបានតែយើងភ្លេចជាបានឬគិតទៅជួនកាលយើងមានកំហុសដែរកំហុសត្រង់ថាយើងអត់ចេះនិយាយនិយាយពាក្យដែលមិនគួរនិយាយជួនកាលជេរទៅជួនកាលអីទៅអាបំណងល្អនោះវាល្អហើយក៏ប៉ុន្តែ ដល់មនុស្សចាប់យកចាប់យកតែអាពាក្យអាក្រក់ហ្នឹងណាដូចខ្ញុំកណាអាត្មាធ្លាប់និយាយអញ្ចឹងថាបើយើងជួយគេហើយឲ្យបាយគេហើយចាំបាច់ស្ដោះដាក់ទឹកមាត់ដាក់បាយធ្វើអីធ្វើបាយហ្នឹងឲ្យវាស្អាតទៅណាហ្នឹងអាកុំអាងតែយើងឲ្យបាយគេហើយស៊ីមិនស៊ីហើយទៅអញឲ្យហើយមិនអត់អញមិនងាប់អញណាអាហ្នឹងមិនមែនបេះដូងអ្នកជួយដោយចិត្តមេត្តាទេអត់ទេអញ្ចឹងបើដូចមានពេទ្យអី គឺខំធ្វើតាំងពីអមជុលធំរហូតដល់ទៅអមជុលទូចធ្វើម៉េចឲ្យវាកាត់បន្ថយការឈឺនឹងមែនទែនទៅកន្លែងខ្លះវាជៀសមិនបានសុទ្ធទៅហើយតែគេមិនមែនចង់ឲ្យឈឺទេតែគេធ្វើម៉េចឲ្យវាមិនឈឺអញ្ចឹងមិនធ្វើមជុលឲ្យកាន់តែតូចសរោមអីចាក់ពីមុនមជុលវារឹងអញ្ចឹងគេឆ្នៃដាក់មជុលជួធ្វើម៉េចកុំឲ្យវាផ្្លាត់វាឈឺវាអីចឹងណាឆ្នៃចឹងណាហ្នឹងពុទ្ធបថាវាជៀសវាមិនបានត្រូវវះត្រូវអីក៏គេចាក់ថ្នាំស្ពឹកថ្នាំអីទៀតធ្វើម៉េចឲ្យអាការ កាត់បន្ថយការឈឺនឹងមែនតែនហ្នឹងហើយចឹងមិនថានៅពេលដែលគេមិនស្ដាប់យើង នៅពេលដែលនិយាយមិនបានយើងដែលសួរខ្លួនយើងនេះខ្លួនយើងមានកំហុសអីទេហេតុអីបានរបស់ យើងល្អគេមិនទិញក្រុមហ៊ុនខ្លះផលិតរបស់ ល្អណាប៉ុន្តែខ្សែទុនថាខ្វះអីខ្វះតំណែងតំណងខ្វះការផ្សាយ ខ្វះការរៀបចំឲ្យវាល្អមើលខ្វះធ្វើឲ្យគេតាក់ទាញចិត្ត ឃើញទេវាខ្វះអញ្ចឹងអញ្ចឹងມັນចាស់ថាចេះ10មិនស្មើអ្នកប្រសពមួយចេះមែនក៏ប៉ុន្តែมันស្មើអ្នកប្រសពព្រោះអ្នកឯងអត់ចេះមើលមនុស្សអ្នកអត់ចេះមើលភ្ញៀវអ្នកអត់ចេះមើលពេលវេលាគេត្រូវការអីអញ្ចឹងណាហើយអាប៉ិនប្រសពហ្នឹងសាលាมันគ្រប់គ្រាន់ទេវាទល់តែខ្លួនឯងមានប័ណ្ណពិសោធន៍ឆ្នៃអឺពាក្យអង់គ្លេសគេថា visible come from invisible ស្អីដែលយើងអាចមើលឃើញហ្នឹងវាវាមកពីអ្វីដែលយើងមើលអត់ឃើញដូចជាគំនិតដើម្បីបង្កើតស្អីមួយមានណាមើលឃើញដំបងដែលគេជោគជ័យជួនកាលយើងមើលអ្នកជោគជ័យក្មេងៗឥឡូវគេចូលចិត្តរៀនរឿងជោគជ័យទៅមើលតាអាអា benefit អា result ដែលគេទទួលបានហ្នឹងអូមនុស្សអស្ចារ្យអស្ចារ្យ ទៅរៀនជោគជ័យសិនទៅរៀនជោគជ័យទៅមើលឃើញអាគេជោគជ័យតែមិនព្រមរៀនថាហេតុដែលនាំឲ្យជោគជ័យរបស់គេគេប្រឹងប្រហែលឆ្នាំអត់មើលអាហ្នឹងដូចយើងមើលដើមឈើអញ្ចឹងណាយើងមើលឃើញតែផ្លែផ្លែល្អក៏ប៉ុន្តែត្រូវដឹងថាអាផ្លែល្អមកពីឫសនៅក្នុងដីដែលយើងមើលអត់ឃើញអញ្ចឹងនៅពីក្រោយនៃមនុស្សជោគជ័យតើគេប្រឹងយ៉ាងម៉េចបានវាចេញអាជោគជ័យនឹងចេញមកប៉ុន្តែយើងជួនកាលឃើញគេជោគជ័យឡើងចង់រៀនចង់ទៅធ្វើឲ្យជោគជ័យដូច គេ template នោះអូខុសធំហ្មង ហ្នឹងហើយជាការល្អថាភាពជាម្ដាយចង់ណែនាំកូនអញ្ចឹងប៉ុន្តែសូមឲ្យមើលខ្លួនឯងផងក្រៃលោខ្លួនយើងវាអាចមានខុសដែរនៅក្នុងការប្រើពាក្យវាមិនសមនឹងអត្តចរិតរបស់កូនណាហ្នឹងចឹងថ្មមិនធ្លាប់មានកូនប៉ុន្តែធ្លាប់មានសិស្សច្រើនដែរសិស្សមិនដូចគ្នាទេសិស្សខ្លះថ្មធ្លាប់វ័យក៏មានសិស្សខ្លះថ្មអត់វ័យហៅមកនិយាយស្ងាត់ក៏មានឃើញទេ វាមានចរិតខុសៗគ្នាมันអាចយកតែមិត្តសិទ្ធមួយទៅប្រើទៅ apply សម្រាប់មនុស្សគ្រប់គ្នាបានទេហើយកុំមើលបាបកម្មជាតិមុខជាតិក្រោយអីនោះមើលមិនឃើញទេតើអាត្មាថាមានក៏មិនដឹងទៅរកនៅណាមើលតែឥឡូវហ្នឹងទៅអឺឃើញពាក្យមួយដែលគេដាក់ពាក្យពាក្យហ្នឹងប្រពុត ត្រាស់ប៉ុន្តែគេកាន់តែកន្លែងពាក្យបន្តិច កន្លែងពាក្យប៉ុន្តែនៅតែដាក់ថាជាមេគាពុទ្ធដដែលទេដូចអឺនៅក្នុងផតេករតសូត្រព្រះអង្គត្រាស់ថាអតីតកាលជាធัวកន្លងទៅហើយអនាគតជាធัวមិនតាន់មកដល់បច្ចុប្បន្នទេ ដែលកំពុងប្រកាសដែលយើងអាចពិសោធន៍បានតាមដានអាបច្ចុប្បន្នហ្នឹងហើយគេដាក់រូបមួយអា share ដែរដាក់ថាអឺនៅពេលដែលយើងងូតទឹកក្នុងស្ទឹងឬទឹកដែលវាហូរទឹកទឹកដែលវាហូរហ្នឹងអឺ you cannot touch the same water twice អ្នកមិនអាចប៉ះទឹកដដែលពីរដងបានទេនៅពេលដែលអ្នកងូតទឹកក្នុងស្ទឹងព្រោះទឹកវាហូរទៅបាត់ enjoy ក៏ប៉ុន្តែអ្នករីករាយទឹកដែលដែលកំពុងតែមកប៉ះអ្នកនឹងទៅពូឃើញទេចឹងសួរថាយើងយើងអាចទទួលភាពត្រជាក់ពីទឹកតើពីទឹកណាទឹកដែលហូរមកមិនតាន់ដល់ឬក៏ទឹកដែលហូរចេញពីយើងទៅហើយ តាមពិតយើងត្រូវតែទទួលរីករាយសប្បាយចិត្តជាមួយនឹងទឹកដែលកំពុងតែប៉ះខ្លួនយើងនឹងឯងយ៉ាងណាមិញរឿងអតីតកាលបុណ្យអីបាបអីគ្មានណាដឹងទេទៅអង្គុយគិតអីមិនដឹងទេគិតតែឥឡូវហ្នឹងដូចយើងបើកឡានមើលតែឥឡូវហ្នឹងណាមិនអាចមើលរឿងម្សិលមិញទេម្សិលមិញបើកតណាខ្លះឈប់គិតទៅគិតតែឥឡូវហ្នឹងបានយើងបើកទៅមុខរួច enjoy what you are having right now នឹង be in present គឺនៅក្នុងបច្ចុប្បន្នមុនគល់មានកណែមាន សំណួរសួរតែមិនសូវឬមិនបានទទួលការបកស្រាយច្រើនដងដែរ តែលើកនេះនឹងព្យាយាមសួរទៀតសូមព្រះអង្គជួយបកស្រាយដោយគោរពតើបតើបញ្ញាអាចញែកចេញទៅនៅការជួយចាបនិងដង្កូវបានមែនឬទេតែបើសម្រាប់ចាបចាបនឹងតែបើសម្រាប់ចាបចាបនឹងស្លាប់បើមិនសម្រាប់ចាបដង្កូវនឹងស្លាប់តើបញ្ញាអាចដោះស្រាយរបស់ទាំងពីរនឹងឬ តើវិធីណាអាចសង្គ្រោះដោយមេត្តាទាំងពីរឥឡូវយើងសួរថាយើងជួយសត្វមកពិភពលោកបានប្រមាណវាចាប់វាទៅស៊ីទៅសកៅអញ្ចឹងហើយយើងជួបមួយជួយបានមួយហ្នឹងតែយកចាប់ប្រហែលលានវាទៅស៊ីអស់ប្រហែលអាហ្នឹងស៊ីឲ្យយើងឃើញចាំបើស៊ីអត់ឃើញគេទៅជួយបានប្រហែលអឺជាងកាលយើងអឺ យកតែរឿងមួយដែលវាមិនងាយកើតមានចំពោះយើងឧទាហរណ៍ថាពស់ខំកែបឬច្រើនណាបើយើងវាយពស់ដេញពស់ពស់នឹងអត់អាហារទៅកែបនឹងងាប់អឺពស់នឹងងាប់ហើយបើយើងអត់ជួយទៅកែបនឹងងាប់ទៅយើងធ្វើម៉េចជារឿងដែលយើងមិនត្រូវគិតកន្លែងហ្នឹងបើពពុរិស័តខើច ព្រះអង្គអត់ធ្វើអីទេសង្វេកមកអញ្ចឹងបញ្ញាខ្ពស់ជាងបញ្ញាយើងគិតហ្នឹងនៅពេលដែលការព្រះអង្គអាយុប្រហែលឆ្នាំដូច5ឆ្នាំឬក៏ប្រហែលព្រះអង្គធ្លាប់បានបឋមឈានម្ដងកម្មវិធីច្រត់ព្រះនង្គ័លនៅពេលហ្នឹងឃើញ អាដេញដូចជាសัตว์វាស៊ីតគ្នាដូចជាសัตว์ពស់ហ្នឹងវាដូចចិត្តដូចកង្កែបហ្នឹងវាស៊ីចលែនអឺរៀបតាំងដេញដែរស្រាប់តែឃើញពស់ហ្នឹងវាមកស៊ីកង្កែបហើយតែភ្លាមហ្នឹងអាខ្លែងហ្នឹងវាមកឆាពស់ទៅទៀតហើយហ្នឹងវាតតតតតគ្នាចឹងចឹងលោកអង្គុយសង្វេគយកទៅមកអត់មានដេញតែអូជីវិតសត្វលោកនេះខំគ្នា ស្លាប់គ្នា ទៅវិញទៅមកគូឲ្យធុញទ្រាន់ ឃើញទេចឹងទៅលោកក្រៀកមកក្រៀកចេញពីអាជីវិតលោកដែលធ្លាប់សុបាយធ្លាប់អីហ្នឹងកន្លែងហ្នឹងដែលលោកសង្វេកហើយបានជាបតតឋានល្អបានចូលឈានបឋមឈានហ្នឹងអាមកលុបហ្នឹងវាអត់ទៅណាណោះថ្ងៃជ្រេមកលុបនៅតែមកលុបចឹងបៃតាថ្វាយអង្គមម្ដងកាលហ្នឹងអស់ចាហ្នឹងហើយអញ្ចឹងបើយើងយកតែករណីហ្នឹងមួយយើងសួរថាយើងជួយបានប៉ុន្មានជួយបានប៉ុន្មាន ដំណើររបស់សត្វវាធម្មតារបស់វាអញ្ចឹងហ្នឹងហើយអឺដូចតោដូចខ្លាអញ្ចឹងយើងទៅដើរដេញតោអស់ប្រមាណវាអញ្ចឹងវាខត់តមួយបានយកខត់តប្រមាណបានវាដំណើរធម្មជាតិវាអញ្ចឹងហើយទៅដោះស្រាយបានបញ្ញាគឺនៅស្ងៀមទៅមកហើយស្ងៀមនឹងមិនមែនស្ងៀមអាណាងាប់ទៅទេណាសង្វេកហ្មងសង្វេកហើយឈប់ពេញចិត្ត ត្រេកត្អែលនឹងជីវិតបែបហ្នឹងបើអាត្មាអញមិនដោះខ្លួនឯងឲ្យចេញពីសង្សារវដ្តនេះទេការកើតស្លាប់ថ្ងៃណាមួយមកកើតសត្វទាំងអស់នោះស៊ីគ្នាទៅវិញទៅមកចឹងហើយបាបកម្មវិលទៅវិលមកចឹងសង្វេកបែបហ្នឹងជាបញ្ញាដ៏ខ្ពង់ខ្ពស់បើយើងគិតមិនស្រួលថាយើងអាត្មានិយមទេឡាប៉ុន្តែគិតបន្តិចគិតបន្តិចមិនចឹងហើយសួរថាបើយើងដេញអស់ប្រមាណឲ្យពោះប្រមាណលៀនហើយចុះកដោវាទៅស៊ីស្អីអ่ะ ស្អីអង្កែបវាទៅស៊ីកដោបទៅស៊ីអីហ្នឹងទៅស៊ីស្អីស្អីសួរថាយើងហាមបានប្រមាណអញ្ចឹងមកយើងយល់រឿងទូចមួយទៅឆ្ងល់ដាក់រឿងទូចមួយដែលយើងដោះស្រាយកើតតែទៅដោះស្រាយកើតមេត្តាធននេះចំពោះសពសត្វទាំងអស់ទាំងពស់ទាំងអីហ្នឹងចិត្តហ្នឹងវាទលាចឹងថ្មងយ៉ងចាន់នីតើនៅក្នុងរឿងប្រជុំនិទានជាដកដកស្រង់ជិញពងកម្ពីណាដែរទៀន ជុំនៃទៀនជាតិដកតាមបើបើបើទស្សជា ដកឬក៏ស្អីស្អីអាហ្នឹងដកពីអត្តកថាអីមកប៉ុន្តែប្រជុំនៃទៀនជាតិដកហ្នឹងភាកច្រើនថ្មស្ដាប់សម្ដេចសង្ឃរាជជួនណាតកើតសម័យសម័យអីទេកាលហ្នឹងស្ដេចជ្រះថ្លានឹងពុទ្ធសាសនាហើយអឺអឺ លោករៀនសូត្រនឹងរៀនភាសាបាលីដូចរៀនអង់គ្លេសអញ្ចឹងណារៀនភាសាសរសេរបានណាហើយឲ្យសរសេររឿងអសរសិលអីអីចេះនិពន្ធណាហើយដល់ហើយនិពន្ធអញ្ចឹងទៅរឿងណាដែលមានការអប់រំល្អច្រើនក៏គេຕົកទៅហើយដល់ហើយក៏យល់ថាសិតតែពុទ្ធសំដាយមកទាំងអស់ទៅអត់ទេនិទានជាដកដល់ច្រើនហ្នឹងគឺសិតតែអឺសមណនិសិទ្ធទេអ្នកអ្នកនិពន្ធអ្នកនិពន្ធរឿងហើយតួអង្គល្អដាក់ថាពុរិស័ទទៅអីអីចឹងទៅ ព្រោះរឿងខ្លះវាហួសនិស័យមែនប៉ុន្តែវាមានការអប់រំនៅក្នុងនឹងភាកច្រើនចឹងមិនរឿងដ៏ច្រើនពីមុនថ្មចេះឆ្ងល់ចូលមិនក៏អស្ចារ្យម៉េចដល់ពេលស្ដាប់បណ្ដាច់សង្ឃរាជជួនណាលោកប្រាប់ថាកើតសម័យនោះណាដែលឃើញថាមានការអប់រំល្អក៏គេទុកចងក្រងទុកមកជាបែបពុទ្ធនិយមតែបើសិនជាអឺទោះសិជាដកស្អីស្អីនឹងដកពីអត្តកថា រតនាព្រៃវែងអឹមនៅក្នុង YouTube កណាអត់សូវមានពេលស្ដាប់លោកគ្រូពេលឡាយអអត់សួរផងស្ដាប់ YouTube ហ្នឹងហើយពេលឡាយអត់អីទេហើយទៅយកទៅដាក់ YouTube ទៀត ថ្វាយបង្គំអីប្រវត្តិប៉ុនដាលៀនឬភូមិប៉ុនដោយម្ដេចអឺកណាអត់ ដឹងដែរទេទេចាស់ចាស់យើងបង្កើតឡើងទេហ្នឹងទោះបីជា មានរឿងជាឧទាហរណ៍ខ្លះសម័យពុទ្ធកាលដូចជា បញ្ចកតិយយុព្រាមដែលគាត់ធ្វើទានហៅថាអក្យ បញ្ចកៈនោះគឺថាបញ្ចៈនិងអកៈកំពូលទៀន5ហ្នឹងពេលស្រូវធ្វើខ្លួន ពេលស្រូវផ្លែពេលច្រូតពេលស្រូវឡើងលៀនពេលប្រមូលផលរហូតដល់ពេលគាត់ដាំបាយឆ្អិនហើយមុនបរិភោគគាត់ឲ្យទៀនអីចឹងវាមានប្រវត្តិរឿងរ៉ាវអីចឹងចាស់ចាស់យើងក៏បង្កើតទៅជាប្រពៃណីខ្មែរទៅពេលច្រូតកាត់បានយើងធ្វើជួបជុំគ្នាពេលដាលៀនអីទាំងទៅលៀនហ្នឹងលៀនស្រូវមិនមែនលៀនមួយលៀនពីរលៀនណាលៀន លៀនហ្នឹងអឺខ្មែរធ្លាប់ធ្វើជាមួយញោមប្រុសពីមុនយើងជោគដីឲ្យវាស្អាតចឹងទៅហើយយកអាចគោ33ហ្នឹងយកមកជន់វាឲ្យបែកអស់ទៅហើយដាក់ប៉ាតប៉ាតប៉ាតប៉ាតប៉ាតប៉ាតដល់ត្រូវស្ងាត់ថ្ងៃវាស្ងួតទៅ យើងដាក់ស្រូវពីលើទៅយើងបោះមកវាអត់ដោយស្អីទេយើងអត់មានកតេលមានអីប្រើអាហ្នឹងគឺធ្វើលៀនពីដើមហ្នឹង ឥឡូវគេលែងធ្វើអស់ហើយហើយបុនភូមិអីហ្នឹងហ្នឹងជាមួយគ្នាហ្នឹងពេលពេលច្រូតកាត់ហើយពេលស្រូវប្រមូល ផលឯងគេធ្វើបុនភូមិឬក៏បុនដាលៀនហ្នឹងប៉ុន្តែថាខ្មែរយើងកើតតាំងពីណាមកក៏ខ្ញុំមិនណាមិនដឹងដែរ ភីនុងអឺភីហុងលីភីហុងលីសួរថាធัวមិនមែនជា សភាវៈត្រួតត្រងសัตว์លោកព្រោះធัวជាកុសលធัวជាអកុសលទៅធัวពិតនោះ បានដល់អវ័យទៅសូមលោកគ្រូជួយបកស្រាយមកព្រឹកផងអឺយើងត្រូវស្ដាប់ទៅដល់បំណងនៃការ លើកឡើងរបស់ព្រះសម្មាសម្ពុទ្ធធម៌ដែលជាសភាវៈត្រួតត្រងសត្វលោកនោះបានដល់កុសលធម៌ហើយនិង អកុសលធម៌នឹងឯងការត្រួតត្រងសត្វលោកមិនមែនតែកុសលទេអកុសលក៏ត្រួតត្រងដែរឧទាហរណ៍ដូចជាអឺ ស្ដេចក្រុងមីលិនសួរព្រះនាយកសេនថាអឺលឺថាក្នុងនរកនឹងវាក្តៅខ្លាំងណាស់ថាបើថ្មប្រព័ន្ធផ្ទះធ្លាក់ចូលទៅនឹងតែមកឆ្វិចរលាយអស់ហេតុអីបានជាសត្វនៅក្នុងនឹងមិនព្រមរលាយទៅណាថានឹងមកពីអកុសលកម្មជាតត្រួតត្រងឃើញទេត្រួតត្រងដែរប៉ុន្តែផ្នែកមិនល្អត្រួតត្រងឲ្យវានៅទៅនោះ នឹងហ្នឹងផ្នែកអកុសលឬត្រួតត្រងដល់ផ្នែកកុសល ត្រួតត្រងឲ្យបដិសន្ធិនៅកន្លែងល្អអញ្ចឹងទៅប៉ុន្តែធម៌ដតីទៀតហ្នឹងมันអាចប្រែថាត្រួតត្រងឯងដូចជាពួកអព្យាកតធរឬក៏ហ្នឹងហើយពួកអព្យាកតធរហ្នឹង ដូចជានិព្វានហ្នឹងមានមកត្រួតត្រងសត្វលោកស្អីអត់ទេពួកអឺរូបខាងក្រៅ ដែលនៅឆ្ងាយពីយើងថ្មក្នុងសមុទ្រអីហ្នឹងជារូបធម៌ដែរជាធម៌ដែរក៏ប៉ុន្តែមិនមកទ្រទ្រង់យើងអីអត់ទេអញ្ចឹងធម៌ដែលទ្រទ្រង់សត្វលោកហ្នឹងពាក់ព័ន្ធតែកុសលនិងអកុសលទេ ដែលវាផលិតផលផ្ដល់កំណើតផ្ដល់ការសោយអារម្មណ៍ផ្ដល់ឲ្យយើងរស់នោះនឹងឯងដែលធម៌ដែលមានសភាវៈទ្រទ្រង់សត្វលោកដូចកលែងដែលព្រះអង្គត្រាស់ថា ធម្មោហវេរកតិធម្មចារឹងធម្មោសេចណោសុខមាវហាតិអានឹងសំដៅយកតែធម៌ល្អដែរហ្នឹងបុគ្គលណារក្សាធម៌ធម៌រក្សាបុគ្គលនឹងឬក៏ធម៌រក្សានៅបុគ្គលអ្នកប្រព្រឹត្តធម៌អ្នកមានធម៌ការពារមិនអោយអកុសលធម៌នឹងវាយលុកសន្តានចិត្តអីចឹងទៅក៏ប៉ុន្តែពាក្យថាធម្មៈ មួយម៉ាត់ហ្នឹងគឺសំដៅដល់គ្រប់យ៉ាងដែលមានពិតហៅថាធម្មកុសលក៏ដោយអកុសលក៏ដោយអព្យាកតាក៏ដោយណាមិនមែនដោយវកហៈដែលលោកថាសត្វទេទេតេធម្មោសភាវោសភាវៈណាត្រួតត្រងនៅសត្វលោកសភាវៈនោះហៅថាអឺធัวអានឹងធัวតែនិយាយពីធัวផលិតផលទេ ធัวផលិតវិបាកអាហ្នឹងវាទ្រទ្រង់មែនហើយក៏ប៉ុន្តែធัวដែលវាមិនផលិតវិបាក ផងវាមិនទៅត្រូវទ្រង់សัตว์លោកអីវាអត់ទេចឹងបើពាក្យថាធម្មោទទេធម្មាអនត្តាធម្មាធម្មាធម្មោហ្នឹងមួយម៉ាត់ហ្នឹងគឺมันมันសំដៅទៅលើធัวដែលទ្រទ្រង់សัตว์លោកទេគឺសំដៅទៅដល់គ្រប់ធម្មជាតិទាំងអស់ដែលមានពិតហៅថាធัว ស្អីក៏ដោយដែលមានពិតហៅថាធម៌ហើយទាំងអស់នោះដែលមានពិតហ្នឹងនិយាយទៅដូចច្រើនពេកក៏ប៉ុន្តែបើនិយាយតាមបញ្ញបរមត្តមានតែ4ចិត្តចេតសិករូបនិព្វានប៉ុណ្ណាមានអីលើសពីតែអត់មានទេហើយបើនិយាយជាលក្ខណៈបញ្ញត្តិសំដៅដល់សត្វលោក ទីភពភូមិកើតឱកាសលោកឬក៏ស្អីស្អីទាំងអស់ភពផែនដី ទឹកសមុទ្រស្អីទាំងអស់ជាធម្មាជាធរចឹងយើងកុំយកពាក្យមួយហ្នឹងហើយចាប់យកមកឆ្លោះគ្នាអូអ្នកខ្លះទុប្រែឈួតឈួតធោទ្រទ្រង់សัตว์លោកស្អីតែអានឹងត្រូវមើលពេលណាគេប្រើរឿងអីចឹងណាពេលណាគេប្រើរឿងអីពេលណាគេប្រើរឿងអី ពាក្យមួយម៉ាត់ហ្នឹងដូចភាសាបច្ចេកទេសចឹងភាសាបច្ចេកទេសជាការនៅក្នុងច្បាប់មានន័យផ្សេងនៅក្នុង business មានន័យផ្សេងពាក្យដដែលហ្នឹងអឺដូចពាក្យអង់គ្លេសអីចឹងណាពាក្យពាក្យអីដូចពាក្យ diet មួយចឹងនៃពេលខ្លះគេប្រែទៅតមហាហើយដល់ជួនកាលសំដៅទៅដល់នៃ របបអាហារដែលយើងបរិភោគអីចឹងដែរបើយើងយកតាពាកមួយយកមកឆ្លោះគ្នាហ្នឹងងាប់រੋទៅមុខមិនឃើញទេទៅមុខមិនឃើញទេចឹងបាននៅក្នុង ព្រះវិន័យនៅ ក្នុងបសោតនៅក្នុងអភិធម្មហ្នឹងសិតតែជ្រៅវិន័យជ្រៅដោយកិច្ចបសោតជ្រៅដោយអត្តអភិធម្មជ្រៅដោយសភាវៈ អញ្ចឹងបើសិក្សាបរមត្តធម៌ចង់ថាអីថាទៅប៉ុន្តែគោលដៅសំខាន់មិនមែនថាម៉េចទេណាយល់ម៉េចនៅពេលដែលយើងយល់ពីសច្ចធម៌ពិតប្រាកដហ្នឹងទិសដៅនៃការយល់សច្ចធម៌ហ្នឹងมันសំខាន់ថាម៉េចទេសំខាន់យល់ម៉េចព្រោះសភាវៈมันអាចឮมันអាចឃើញมันអាចនិយាយវាទល់តែបញ្ញាទើបយល់បាន ចឹងបាននៅក្នុងអត្តកថាអត្តសាលីនី លោកពន្យល់ថាដែលឈ្មោះថាធម្មកថាពិតប្រកបទល់តែភិក្ខុអ្នកត្រួតត្រងអភិធម្មត្រួតត្រងអភិធម្មគឺចេះបរមត្តធម៌នឹងច្បាស់អភិធម្មនឹងច្បាស់ក្រៅពីនោះលោកថាក្រៅពីនោះទោះបីជាលើកធម៌មកនិយាយក៏ដោយក៏មិនហៅថាធម្មកថាដែរ ថាចឹងហ្មង លោកថាចឹងមកពីព្រោះអីពីព្រោះវិខទាំងនោះ ដែលអ្នកពោលធោក៏ប៉ុន្តែមិនចេះអភិធមហ្នឹងលោកឯងវល់ជាមួយនឹងបញ្ញត្តិនិងបរមត្តហ្នឹងវល់អាហ្នឹងធ្វើឲ្យលំដាប់នៃធัวហ្នឹងជាលោកច្រឡំសូម្បីតែនិយាយពីអនុពពីកថាហ្នឹងនិយាយអត់ត្រូវដែរអនុពពីកថាអីគេវានិយាយពីកម្មផលហ្នឹងមុនដូចទានសិលនៃកម្មៈអីអីចឹងទៅប៉ុន្តែចុងក្រោយ ទាត់អានឹងចោលអស់ចូលបរមត្តធម៌ចូលសច្ចៈលោកថាលមែងធ្វើលំដាប់ធัวនឹងឲ្យច្របោកច្របល់អ្នកពោលធัวដែលមិនច្បាស់អភិធម្មរមែងធ្វើលំដាប់នៃធัวនឹងឲ្យច្របោកច្របល់ចំណែកភិក្ខុអ្នកត្រួតត្រងអភិធម្មមានន័យថាចេះច្បាស់នៅអភិធម្មលោកពោលធัวក្តីលោកមិនពោលធัวក្តីក៏ប៉ុន្តែ នៅពេល ដែលគេសាកសួរបញ្ហា រមែងចែកលំដាប់នៃធម៌នឹងបានច្បាស់មិនឲ្យជ្រលោកច្រឡំឡើយ ព្រោះហេតុដូច្នោះទើបព្រះអង្គត្រាស់ថា មានតែភិក្ខុអ្នកត្រួត្រងអភិធម្មប៉ុណ្ណោះទើបឈ្មោះថាធម្មកថាកន្លែងហ្នឹងព្រះអង្គសរសើរមុគលានណាមុគលានក្រៅពីអឺមានងារជាអ្នកបកែដោយរិទ្ធហ្នឹងលោកមានឈ្មោះថាជាធម្មកថាពីព្រោះលោកច្បាស់អភិធម្ម គណៈអបគុណលោកចាស់គ្រូខ្ញុំគាត់ឈ្មោះចម្រើនឈឹមគាត់តាមគុំលោកចាស់គ្រូឲ្យចង់សួរសំណួរថាតើមនុស្សដែលស្លាប់ទៅកើតត្រឡប់មកវិញដែរឬទេគណៈអត់តែស្លាប់ស្លាប់ហើយគ្មានពីណាត្រឡប់មកវិញទេព្រោះថាបដិសន្ធិថ្មីហ្នឹងមានតាមធัวមិនប៉ិនតែមិនដូចយើងយល់ទេហ្នឹងហើយឧទាហរណ៍បើរួចចេះឃើញមកសួរថា ផ្លែដូងដែលដាំក្នុងដីហើយវាបានត្រឡប់មកផ្លែម្ដងទៀតអត់មកអត់អាលេជាដីអស់ហើយហ្នឹងហើយអាជាតិចាស់ដែលងាប់ហ្នឹងបាត់ហើយដូចម្សិលមិញយើងរស់ម្សិលមិញវាគ្មានមកម្ដងទៀតទេជីវិតឥឡូវនេះគឺជាជីវិតថ្មីអាជីវិតម្សិលមិញបាត់អស់ហើយអាម្សិលមិញបើសួរថាតើជីវិតម្សិលមិញត្រឡប់មកវិញអត់ no see នេះវាជាជីវិតថ្មីទៀតព្រោះបច្ច័យថ្មីព្រោះអាហារថ្មីព្រោះបាយថ្មីព្រោះដង្ហើមដកថ្មីបើវាទៅទៀតហ្នឹងហើយអឺហើយសេចក្តីសុបាយរបស់យើង កាលពីក្មេងរត់លេងស្រាតខោតាមវាលស្រែហ្នឹងវាបានមកវិញអត់ no វាទៅបាត់ gone every moment កណាសូមអរគុណលោកចាស់គ្រូអឺញោមម្នាក់គាត់ឈ្មោះតុលា គាត់សូនក្រាបបង្គំលំចាស់គ្រូដោយសេចក្តីគោរពជ្រះថ្លាគាត់សួរថាតើកាន់សើ5អាចរកស៊ីបានដែរឬទេគណាគេលំចាស់គ្រូបានចប់បានចប់គណៈញោមម្នាក់នេះគាត់ឈ្មោះញោមហើយបងប្រុសណាគណៈគាត់ឈ្មោះសុភ័ណ្ឌគាត់ធ្វើគុំលំចាស់គ្រូហើយគាត់ចង់សួរថាតើអបេខាហ្នឹងគេប្រើសម្រាប់ផ្លូវកាយឬក៏ផ្លូវចិត្តគណៈ ឧបេក្ខាតកតួងនឹងនាមធម៌រូបធម៌អត់មានឧបេក្ខាទេមាន តែពាក្យថាអព្យាកតា តែឧបេក្ខានឹងវាជាប្រភេទវេទនាមួយនៅក្នុងវេទនាទាំង5ឬក៏វេទនា3សភាពកណ្ដាលនៃចិត្តដែលមិនមែនជាតោមនោះមិនមែនជាសមនោះឬក៏ពាក្យកណ្ដាលទុកពាក្យកណ្ដាលសុខហ្នឹងហើយ សូមអរគុណលោកចាស់គ្រូឈ្មោះច័ន្ទសុគាណាជាប្រសង់ណាសូមប្រកេសំណួរលោកចាស់គ្រូថាតើរឿងព្រះបាទបាយាសេរីបានយកឃើញថា លោកដតីមិនមាន ពួកសត្វជាឧបឧបបាទិកៈមិនមានផលវិបាករបស់កម្មទាំងឡាយដែលធ្វើល្អឬធ្វើអាក្រក់ហ្នឹងមិនមានតើមានន័យយ៉ាងណាសូមប្រកេលោកចាស់គ្រូជួយពន្យល់មានន័យសរុបថា វានៅក្នុងទិដ្ឋិទាំងពីរគឺសាសតៈអឺនៅក្នុងឧចេតទិដ្ឋិគាត់នឹងមានឧចេតទិដ្ឋិយល់ថាតងប់ចប់ងប់សូន្យសរុបមកវិញចឹងហើយគ្មានកម្មផលណាទទួលបាបទទួលបុណ្យអីទៀតទេយល់ចឹងសរុបមកគឺចឹងហើយកណាសូមអរគុណម្ចាស់គ្រូឈ្មោះញោមមួយទៀតនេះគាត់ឈ្មោះស៊ិនវ៉ាន់ឌីគាត់ទៅហើយគាត់ ធ្លាប់ដឹងលោកចាស់គ្រូសំដែងពធគ្រូធ្លាប់លើព្រះអង្គមានដីកាអំពីឈានតើឈាននោះជាអ្វីតើគេដឹងថាសម្រាប់តាមរបៀបណាកណាហ្នឹងហើយតរៀនណាតរៀនហើយធ្វើទៅមិនដឹង បើថ្មឆ្លើយទៅវាគណថាថ្មរៀបរាប់របស់នៅក្នុងប្រអប់មួយថាមាននេះមាននេះខ្ញុំមើលអត់ឃើញដែរវាអត់បានបើកណា ប៉ុន្តែនិយាយទៅតែឈានឈានហ្នឹងគឺប្រែថាការសម្លឹងឬក៏ការដុតកម្ដៅកិលេសការសម្លឹងអារម្មណ៍ក៏បានការព្យាយាមដុតកម្ដៅកិលេសក៏បានហៅថាឈានមានពីរលក្ខណៈអារម្មណូបនិឈានហើយនឹងលក្ខណូបនិឈានអារម្មណូបនិឈានគឺឈាន មានសមថជាបាតហ្នឹងមានកសិនមានអសពមានស្អីដែលជាអារម្មណ៍ហ្នឹងក្នុងការសម្លឹងអារម្មណ៍ហ្នឹងដើម្បីឲ្យចិត្តហ្នឹងវាកាន់តែស្ងប់ទៅស្ងប់ទៅ បាន ជាបតតឋានរហូតដល់ និមិត្តវាកើតឡើងបន្តបន្តគ្នាពីបរិកម្មពីឧកហនិមិត្តរហូតដល់បតិភិកនិមិត្តទៅជាបច្ច័យឲ្យកើតដល់អបណាចិត្តនឹងស្ងប់ឈឹងអត់មានអកុសលបៀតបៀនទេអានឹងជាអារម្មណូបនិឈានហើយបើឈានទៅដល់លក្ខណូបនិឈានវាចូលដល់ទូវិបស្សនាគឺឃើញទោសនៃឈានដែលបាននឹងតាំងនៅក្នុងអនិច្ចំទុក្ខំអនត្តាទៀតប៉ុណ្ណឹងហើយដល់រៀនមកដល់ កណាសូមអរគុណលោកចាស់គ្រូញោមគាត់ឈ្មោះម៉ាក់សៀនជីគាត់សូមកោតថ្វាយបង្គំលោកចាស់គ្រូហើយគាត់សួរថាតើត្រូវកំណត់ដឹងថាជីវិតនេះ ជាទុកដោយរបៀបណាណាណារៀនឲ្យស្គាល់ថាជីវិតនឹងជាអីសិនណាស្អីជាតួជីវិតសិនណាអានឹងបានបានឃើញថាវាជាទុកនឹងមែនតែនបានបើថាមិនតន់ដឹងថាស្អីជាជីវិតស្អីជាខណ្ឌស្អីជារូបស្អីជា ស្អីទេវានៅតែកំណត់មិនបាន លោកទេសនាថាតាមតលោកចឹងទៅនៅតែអត់យល់លោកទេសនាខ្លួនឯងមិនយល់ផងវិរិយធម្មាសួរថាតើមាន បច្ច័យយ៉ាងម៉េចបាន បុគ្គលប្រាថ្នាជាពុទ្ធបជាកពុទ្ធសាវកពុទ្ធខុសៗគ្នាអញ្ចឹង។ ខុសគ្នាអញ្ចឹងមកពីចិត្តវាខុសគ្នាហ្នឹងចិត្តដោយអត្ថវិចិត្តដោយគិតឃើញផ្សេងផ្សេងគ្នាវាមិនដូចគ្នាទេមនុស្សកើតមកមុខក៏អត់ដូចគ្នាដោយសារអីដោយសារចិត្តចិត្តវាគិតខុសគ្នាហ្នឹងឯងចំណុចចាប់ផ្ដើមនៃភាពជោគជ័យនេះសួរថាមនុស្សស្លាប់ ដោយហេតុប៉ុន្មានយ៉ាងអឺហេតុច្រើនណាស់ប៉ុនសរុបមកមានមួយគឺដាច់ខ្យល់ មរណៈនឹងចែកជា2កាលមរណៈនិងអកាលមរណៈអឺយើងយកន័យជាខ្មែរមកថាស្លាប់ដោយអស់អាយុឬក៏អស់បុណ្យហ្នឹងហើយស្លាប់ដោយចៃដន្យកាលមរណៈហ្នឹងគឺស្លាប់សម គួរតាមកាលឧទាហរណ៍ថាអាយុកាលប្រហែល75 80អីគាត់ស្លាប់ចឹងហ្នឹងវាសមហើយអាយុប៉ុណ្ណឹងស្លាប់ហ្នឹងវា សមតាមកាលតែបើត្រូវស្លាប់ដោយជំងឺរាតត្បាតឬក៏ដោយគ្រោះថ្នាក់ចរាចរណ៍ត្រូវគេសម្លាប់ពីក្មេងហៅថាអកាលមរណៈស្លាប់មិនតន់ដល់កាលពេលវេលាស្លាប់មុនបើយើងប្រៀបជាមួយនឹងរបស់ កំប៉ុងមួយគេថាដល់ delay វាត្រូវអស់ប្រើលេងកើតមួយទៀតវាខូចមុន delay ប៉ុន្តែខូចមិនក៏ដោយប្រើអត់កើតដូចគ្នាស្លាប់យ៉ាងណាក៏ស្លាប់ដូចគ្នា ទទួលស្គាល់វាថាសិតតែជាការពិតស្ដេចដំរីសខ្ញុំកណាសួរក្នុង ព្រះអភិធម្មតើវិភូតារម្មនិងអវិភូតារម្មគឺជាអ្វីតើតតិលំបណៈគឺជាអ្វីដែរអឺនៅពាក់ព័ន្ធអភិធម្មបន្តិចញោមមិនធ្លាប់រៀនមិនយល់ទេ បញ្យល់ទៅក៏អត់យល់ទេប៉ុន្តែបញ្យល់បន្តិចកាលណាយើងចែកវិថីចិត្តវាមាន2ពីរវិថីមានតាមបញ្ចទ្វាគឺចិត្តដែលវាកើតតាមភ្នែកតិចចំោះអណ្ដាតកាយតាមទ្វានឹងអត់មានវិភូតារម្មណ៍និងអវិភូតារម្មណ៍ទេតាមនឹងគេគេមានពាក្យហៅ4មានពាក្យថាអតិបរតារម្មណ៍បរិអឺ បរិត្តតារម្មមហន្តារម្មអតិមហន្តារម្មនឹងតាមទ្វា5នេះអារម្មណ៍ណាសំលេង ជារូបអីវាមកច្បាស់ខ្លាំងផាំងផាំងមកមើលទៅច្បាស់ច្បាស់ច្បាស់ច្បាស់អារម្មណ៍បែបហ្នឹងហៅថាមហន្តារម្មណ៍ណាវាល្មមវាអត់អាចដល់តទាលំបណៈកើតនឹងហៅថាមហន្តារម្មណ៍ជាវ័នកើត7កណៈបានហើយណាមួយទៀតវា ដោយសារអារម្មណ៍ហ្នឹងកាន់តែតូចមានន័យថាវាអត់ច្បាស់ទេឬសំឡេងមកទឹងតិចប៉ុន្តែយើងអត់ដឹងថាជាសំឡេងអីចាប់អត់បានទេតែវារៀងអត់កម្រើកបន្តិចអាហ្នឹងហៅថាបរិតតាអារម្មណ៍អារម្មណ៍តូចសំឡេងហ្នឹងក៏វាតូចរូបហ្នឹងក៏វាតូចមើលមិនច្បាស់ក្លិនហ្នឹងក៏វាមកបន្តិចបន្តិចវាអត់ប្រកាសថាជាក្លិនអីអាហ្នឹងដោយសារព្រវាំងអតីតៈហ្នឹងកន្លងទៅចលនាហ្នឹងវាកន្លងទៅច្រើនដង វារត់មកដល់ទៅប្រវាំងផឹងផឹងពីរបីអញ្ចឹងទៅអត់ឡើងចវ័នរួចទេអានឹងហៅថាបរិតារម្មនឹងតាមបញ្ញទ្វាហើយមួយទៀតវាអត់ឆ្លងកាត់មកវិថីទ្វាទេវានៅតែប្រវាំងចលនៈចលនៈចលនៈហើយផុតទៅអត់ឡើងមកកាន់ទ្វាសោះនឹងហៅថាបរិតអតិបរិតារម្មគឺតូចមែនទេដោយគណៈពេលយើងដេកលក់សំឡេងមកប៉ះតិចដែរប៉ុន្តែវាអត់អត់ឲ្យយើងដឹងអីទេខណៈដូចរៀងងើងងទីតិចមែនតើ ដោយឡែកតាមមโนទ្វាទៅតាមមโนទ្វាដែលមិនពាក់ព័ន្ធនឹងផ្នែកតិចចំហដាតកាយចិត្តហ្នឹងឯងឬក៏វាកើតបន្ទាប់ពីផ្នែកតិចចំហដាតកាយអត់សំទោសមិននិយាយដល់ចិត្តហើយវាកើតទៅតាមមโนទ្វាចឹងបើរឿងណាអារម្មណ៍ណាវាច្បាស់គិតទៅចាប់ឃើញគិតទៅឃើញគិតទៅឃើញហ្នឹងអាច្បាស់ច្បាស់ អានឹងហៅថាវិភូតារម្មណ៍ប៉ុន្តែវាតាមវិថីចិត្តទេតាមមโนទ្វេទេហើយបើគិតទៅវាអត់សូវច្បាស់ចិត្តនឹងវាគិតទៅរឿងស្អីមួយវាមិនសូវច្បាស់ហៅថាអវិភូតារម្មណ៍មិនច្បាស់ហើយតតិលំបណៈគឺជាអ្វីតតិលំបណៈវាមកពីពាក្យដើមថាតាំងនិងអាលំបណៈអាលំបណៈនឹងវាคล้ายពាក្យដែលយើង ប្រើរាល់ថ្ងៃយើងអត់ហៅអាឡាំនឹងទេយើងហៅថាអារម្មណ៍ហ្នឹងហើយអាឡាំបណៈនេះមានន័យថាវាតោងយកវាចាប់យកតាំងនោះមានន័យថាវាចាប់យកតោងយកនៅអារម្មណ៍ដដែលនោះ ដែលជាវ័នដឹងហើយ មានន័យថានៅក្នុងវិថីហ្នឹងវាមកតាមលំដាប់វារហូតទៅជាវ័ន7គណៈហ្នឹងអស់ទៅទៅទីលំបណៈវាធ្វើការពីរក្រឹកទៀតអានេះបើឧទាហរណ៍វិញ លោកឧទាហរណ៍ថាឧទាហរណ៍ទៅព្រះរាជាហ្នឹងទំពាអាហារហ្នឹង7គ្រាប់គ្រាប់គ្រាប់គ្រាប់គ្រាប់គ្រាប់ហើយក៏លេបគ្រឿកគ្រឿកពីរគ្រឿកទៅអស់ទៅអាគ្រឿកពីរហ្នឹងគឺជាតតិលំបណៈមានន័យថាវាប្រមូលនៅអារម្មណ៍ដែលជាវ័នដឹងហើយហ្នឹង ដូចលេបចូលចឹងប៉ុន្តែនេះអ្នករៀនអភិធម្មមិនយល់ណាមិនរៀនអភិធម្មពិបាកស្ដាប់ទេអាតអ៊ីសានអញ្ចឹងការរិះគន់មិនវិញថាការរិះគន់ស្ថាបនានិងរិះគន់ខុសឆ្គងនោះនិយាយឲ្យ ចំចំមកដឹកគុណអឺនិយាយចំចំតាឧទាហរណ៍ថាបុគ្គលណាមួយ ជាបុគ្គលពេលយើងអាចថាឈ្មោះបាន យើងអាចនិយាយចំឈ្មោះបានឧទាហរណ៍ដូចជាពេល ទេវតតធ្វើខុសចឹងព្រះអង្គបានប្រកាស ប្រាប់ភិក្ខុសង្ឃទាំងឡាយថាទេវតតគឺជាបុគ្គលពេលជាបុគ្គលដែលមិនគួរសែបគប់ឡើយហឹមចំតាមានខ្វៀងណាប៉ិនគ្រាន់តែ បំណងពពុទ្ធនិយាយហ្នឹងខឹងទេអត់ទេហើយមិនបានព្រះអង្គប្រកាសដើម្បីកុំឲ្យពួកភិក្ខុសង្ឃហ្នឹងខ្សែគប់ពួកទេវតាកំពុងតែប្រមូលមនុស្សទៅអញ្ចឹងនិយាយចំចំតែមានអីថាពេលចំអញ្ចឹងក៏បានដែរបុគ្គលនេះជាបុគ្គលលមួកនេះឈ្មោះនេះជាបុគ្គលលមួកជាមនុស្សមិនល្អទេការប្រព្រឹត្តរបស់បុគ្គលហ្នឹងមិននាំមកនៅសេចក្តីចម្រើនឡើយប៉ិនស្មើឯង ពាក្យនិយាយស្មើវាអត់ខឹងតែនិយាយបានប៉ិនយើងមើលរិះគន់តាម Facebook មើលបើមិនអានេះអានោះគេនេះអាហ្នឹងដែលអាត្មាចង់និយាយវាចេញពីការប្រមាថនៅក្នុងចិត្ត